ចឹងយើងត្រូវរៀនមើលចំណែកល្អរបស់អ្នកដតីផងចឹងដោយនៅក្នុងបណ្ណាវត្តសោតបីដកលេខ28ដែលព្រះអង្គត្រាស់ថា នៅ សនាបរន្តជនបទហ្នឹងមាន មនុស្សកាចកាចជេរគំរាមអីអ្នកអញ្ចឹងទៅតើអ្នកគិតយ៉ាងម៉េច នឹងដែលទៅថ្វាយបង្គំលាព្រះអង្គទៅគង់នៅស្រុកកំណើតដើម្បីបានជួយសបផ្សាយពុទ្ធសាសនាឲ្យ បងប្អូនកូនចៅសាច់ញាតិណាពរោទទួលទានជំនួយជួយដូរមកដល់មជ្ឈិមប្រទេសហ្នឹងក៏ជួបនឹងព្រះអង្គជ្រះថ្លាក៏បួសបួសហើយទៅក៏នឹកឃើញទៅនៅស្រុកកំណើតហ្នឹងដល់ចឹងទៅបាន ក្រាបទូលព្រះរាមាភិយថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គគិតថាអ្នកស្រុកនឹងល្អក្រំតែជេរគំរាមកំហែងអីចឹងវាអត់បានវាយអត់បានវាយដោយដបងឬក៏ប្រហារដោយបាតដៃឬក៏ដោយដុំដីអីអីចឹងទៅនឹងឯងហើយដល់ព្រះអង្គទ្រង់សាសៈសួរទៅទៀតទៅបើគេវាយគេអីអីចឹងទៅចឹងទៅថានៅតែគិតថាគេល្អលោក ទូលព្រះអង្គចឹងព្រោះគេមិនបាន សម្លាប់អីអីចឹងទៅ ហើយព្រះអង្គត្រាស់សួរទៅទៀតដល់ទៅថាគេ សម្លាប់ហ្នឹងគឺលោកលើកយកវិខុដែលបានពិចារណា អសពកម្មដ្ឋានហើយនឿយណាយនឹងរូបកាយទៅក៏ចាត់ចែងឲ្យគេសម្លាប់លោកនឹងនៅខាងដើមមនុស្សវិកហសិក្ខាបទនោះណា លោកលើកកន្លែងហ្នឹងថាលោកនឿយណាយនឹងជីវិត រូបកាយអីចឹងទៅចាត់ចែងឲ្យគេសម្លាប់ហើយនេះគឺបាន គេមកសម្លាប់ហើយក៏មិនចាំបាច់សម្លាប់ខ្លួនឯងនឹងឯងតែលោក មិនថាប៉ុណ្ណឹងគេល្អអីទៅទេវាវាអស់ត្រឹមប៉ុណ្ណឹងហើយដែលថាដល់ថ្នាក់សម្លាប់ហើយប៉ុន្តែមិនបានថាគេអាក្រក់ដែរលោកលោកស្រួលក្នុងក្នុង ប្រសាសនានឹងឯងចឹង សម្រួលប្រតិយរបស់លោកបានហ្នឹងខ្ញុំណាលើកឡើងហ្នឹងស្រាប់តែរំលឹកទេប្រគុណចាស់ញាតិញោមសិក្សាអានទៅពីរសឲ្យបានស្របគ្រប់ទៅ ក្នុងដីដកលេខ28នោះបណ្ណោវាទសោតនឹងឯងក្រំតែថាយើង រស់នៅសពថ្ងៃនឹងឯងមើលដោយ ពុទ្ធបរិស័ទយើងអីចឹងខ្ញុំណាស្លាប់ទៅ ស្រុកនេះស្រុកនោះខេត្តនេះខេត្តនោះជួបតែមនុស្សល្អហ្នឹងទៅណាញាតិញោមអ៊ូអរសប្បាយរីករាយធ្វើបុណ្យធ្វើទានទៅឃើញវត្តអារាមរំលឹកវត្តមកបាញ់មិញអីចឹងចង់រំលឹកថាពុទ្ធបរិស័ទរីករាយហើយអ្នកស្រុកអ្នកភូមិមិនមានផ្ទះធំដុំភូមិមកគ្រឹះ អីនៅខ្ទួមស្លឹករកស្បូវអីបង្កស័យអីហ្នឹងឯងសង្កស័យអីអីហ្នឹងគណៈហ្នឹងឯងខ្លះក៏ផ្ទះឈើអីក្រំដើរទៅប៉ុន្តែញញឹមញញែមសបាយរីករាយអីចឹងទៅមិនមែនចេះតែអង្គុយយំកើតទុកអីទៅទេហ្នឹងឯងហើយ ធ្វើបន់ធ្វើទៀនស្ដាប់ធัวស្ដាប់អាគឺក្រឹកក្រែងចឹងទៅចឹងមើលទៅគឺមនុស្សបានល្អច្រើនដោយសារមានវត្តអារាមមានប្រសង់មានពុទ្ធសាសនាអានឹងបើយើងចង់និយាយពីមានមនុស្សមិនល្អនឹងឯងដូចថាប្រព្រឹត្តបាបកម្មអីផ្សេងផ្សេងទៅ មានចោរកម្មអីឆក់ដណ្ដើមលួចប្លន់អីចឹងយើងចង់និយាយអញ្ចឹងអាហ្នឹងយើងក៏ត្រូវតែជ្រាបថាអានឹងមានពុទ្ធសាសនាផងអានឹងបើយើងចង់និយាយឲ្យត្រូវអានឹងមានពុទ្ធសាសនាផងប៉ុណ្ណឹងនៅនៅមានមនុស្សធ្វើបាប នឹងឯងប៉ុន្តែកុំឲ្យ ថាពេញនគរវាដូចទាំងអស់គ្នាសត្វមនុស្សអាក្រក់ណាមូសហើយចូលមកអូណាហ្នឹងឯងអានឹងយើងត្រូវនិយាយឲ្យត្រូវថា មានពុទ្ធសាសនាប៉ុណ្ណឹងហើយនៅតែមានមនុស្សមិនព្រមស្ដាប់ ហ្នឹងមិនព្រមស្ដាប់ហ្នឹងមិនមែនគ្រាន់តែថាឮឮទៅទេ គឺមិនព្រមប្រព្រឹត្តបប្រតិបត្តិតាមអាហ្នឹងពាក្យដែលយើងនិយាយស្ដាប់ហ្នឹងដោយថាអើយកូនកូនចៅមិនស្ដាប់ម៉ែឪពាក្យដែលមិនស្ដាប់ហ្នឹងគឺបានន័យថាមិនមិនប្រតិបត្តិតាមហ្នឹងឯងអញ្ចឹងយើងយើងនិយាយឲ្យត្រូវថាមានពុទ្ធសាសនាផងនៅប៉ុណ្ណឹងហ្នឹងឯងមិនព្រមស្ដាប់មិនព្រម ជ្រះថ្លានឹងការកើតឡើងនៃរតនៈទាំង3ពុទ្ធរតនៈព្រះអង្គបរិនិព្វានទៅនៅធัวដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គប្រកាសហើយហ្នឹងជាគ្រូជាសាស្តាជំនួសព្រះអង្គបត្រៃបីដកនេះនៅ ជាពុទ្ធហ្នឹងឯងមើលមើលដែលកូនចៅតតតទៅទៀតហ្នឹង ណាមិនបានសម្រេចមគ្គផលអីក៏បានឧបនិស្ស័យនៃមគ្គផលនឹងដែរត្រៃសរណគមទៀតជាបាតនៃលោកកតរៈធัวធ្វើឲ្យទៀនសិលភាវនាសន្សំទៅ ជាឧបនិស្ស័យនៃលោកកតរៈនឹងឯងបានប្រយោជន៍សម្បើមណាស់តទៅមនុស្សរាប់ពាន់ម៉ឺនសែនលានអង្គអ្នកបួសក្នុងប្រសាសនាក៏បួសបាសកបាសិកាដោយសារមានបត្រៃបីដកនឹងស្ថិតនៅតទៅ ដោយសារប្រសង់ជាអ្នកថែរក្សាដោយបរិយត្តិសធម្មផងបដិបត្តិសធម្មផងហើយដែលមានប្រសង់ដោយសារអីដោយសារពុទ្ធបរិស័ទយើងទំនុកបំរុងកត់សាលា ព្រះវិហាររបងខ្លោងទ្វាបច្ច័យ4ចង្ហាន់បិណ្ឌបាតរាល់ថ្ងៃនឹងនឹងឯងទៅហើយដូចអត់ពុទ្ធសាសនាយើងមើលដូចសម័យលោកពុទ្ធអីចឹងក្រែងតែកូនចៅនឹងកើតមិនតាន់អីចឹងទៅហើយមិនបានជាចាប់ផ្លឹក ហើយពុទ្ធបរិស័ទយើង ចាប់ពីថា50ទៅដឹងក្តីបន្តិចនឹងឯងព្រោះជាង30ថា40ឆ្នាំអញ្ចឹងនឹងឯងមិនដល់ខ្សែអីណាណោះនឹងឯងពីចំនួននឹងនឹងឯង30ជាងនឹងឯងចាប់ដើមពីដបងនឹងមកនឹងឯងវា វាចិត្តចិត្ត40ឆ្នាំអីហ្នឹងអញ្ចឹងគឺឥឡូវហ្នឹងយើងអាយុ50ហ្នឹងគឺតន់ច្បាស់ណាស់ប្រហែលខ្ញុំណាអីហ្នឹង56ហ្នឹងគឺថាធ្វើយុវជនលាវអីគេហើយក្នុងសម័យហ្នឹងនោះហ្នឹងហើយគេហៅក្រុមក្រុមលាវក្រុមយុវជនយុវនារីអីចឹងកម្លាំងទី1អីហ្នឹងឯង រួចពីកុមារផុតពីកុមារមកហើយវាអាយុ16ឆ្នាំហើយចាប់ផ្ដើមចូលទៅរហូតអាយុ19ណាចូល20អីហ្នឹងបានរួចពីសម័យហ្នឹងមកណាអញ្ចឹងយើងដឹងណាយើងដឹងថាដែលអត់មានពុទ្ធសាសនាមើលមើលហ្នឹងឯងគឺ ក្លាហានរហូតដល់ទៅហ៊ានសម្រាប់ឪពុកម្ដាយណាហ៊ានហ៊ានហ៊ានរាយការទៀតរាយការឪពុកលួចអីស្អីផ្លែឈើដលងអីហ្នឹងហ៊ានរាយការណាហើយគេចាប់ឪពុកនឹងយកទៅឲ្យកូននឹងអ្នកសម្លាប់ហ៊ាន សម្លាប់ទៀតកណានឹងឯងចិត្ត ចិត្តវាឡើងទៅតាមការណែនាំទៅតាម ការបញ្ជោអីចឹងទៅ នៅក្មេងៗយុជាង10ឆ្នាំ អីអីហ្នឹងហ៊ានវាយហ៊ានសម្លាប់ពុកម្ដាយខ្លួនឯងចឹងហ្នឹងឯងសម្បើមទៅចឹងហើយយើងដឹងហើយគឺមិនមានប្រសង់អីទេអ្នកប្រាជ្ញធំធំអីត្រូវសម្លាប់ត្រូវអីអីហ្នឹងហ្នឹង អត់មានពុទ្ធសាសនាទាំងកណាងអត់មានទាំងហ៊ានសោតធัวសោតអាអីផងទេសិបសិបអីទៅចាស់ចាស់ដែលធ្លាប់ជឿកម្មប្រតិបត្តិមកហ្នឹងអាហ្នឹងចឹងកណាងអានេះគ្រាន់តែលើកមកបញ្ជាក់ថា ដែលអត់មាន ពុទ្ធសាសនា អត់មានវត្តអារាមចឹងទៅណានឹងឯង ហើយសភៅអំពីធัวអាអីអីហ្នឹងក៏មិនអាចនឹងបើកបង្ហាញបង្ហាត់បង្រៀនអីអីទៅទេហ្នឹងឯងហ្នឹងហើយដល់ទៅចាប់ផ្ដើមមានពុទ្ធសាសនាណាពុទ្ធបរិស័ទយើងនឹករលឹកថាបាននៅរស់ចឹងប្រសើរហើយក៏សបាយរីករាយទៅវត្ត បនជុំបិណ្ឌកម្មបិណ្ឌអីហ្នឹងក៏ក្រឹកក្រក្រែងចាប់ផ្ដើមរត់ទទួលទានអីមាន ប្រាក់មាន កាសអីហ្នឹងគឺថាចូលមកដល់ខែដែលរាំងភ្លៀងទៅណានឹងឲ្យចាប់ពីកឋិនមកណានឹងឯងចាប់ពីកឋិនហ្នឹងគឺថាគិតគូថ្ងៃប៉ុនហ្នឹងថ្ងៃណាក៏ធ្វើបានដែរប៉ុន្តែថា ពេលដែលអត់ភ្លៀងចឹងទៅចូលចិត្តធ្វើច្រើនច្រើននឹងឯងទៅថិនរួចទៅបនតេកណានុបទានបច្ច័យ4អីហ្នឹងចូលមកមេប្រគុណអីអីហ្នឹងគឺនឹងឯងទោះជាមេ3ដងប្រគុណ3ដងអីហ្នឹងក៏ទទួលបនអីហ្នឹងគឺមិនអស់មិនអស់ញាតញោមធ្វើបនសម្បើមណាស់ ណាច្រើនណាស់រហូតមករហូតមកដល់សប្ថ្ងៃហ្នឹងគេថាមគ្គសេបោះមេប្រគុណចែកអីហ្នឹងចុះសីមាអីអីហ្នឹងយកពេលដែលអត់ភ្លៀងហ្នឹងហ្នឹងឯងគឺក្រឹកក្រែងបត្រៃ3ដក10000ជាប់ ហើយអាចមានតាមផ្ទះរៀងរៀងខ្លួនទៀតងាយតែណាងាយមានបត្រៃបីដកដាក់តាមផ្ទះអាចមើលបានណានឹងឯងហើយវិទ្យុដាប់ពធัวនឹងឯងច្រើនទៀតច្រើនវិទ្យុមានវិទ្យុសម្រាប់ពុទ្ធសាសនាទៀតហើយមិនមែនថាមានតែការផ្សព្វផ្សាយអីចឹងទៅណា នឹងឯងមានអ្នកស្ដាប់មានបងប្អូនកូនចៅប្រព្រឹត្តល្អទៅមានសទ្ធាដឹងគុណមេត្តាបិតាជាព្រះអរហន្តទៅទៀតហើយជាបើអត់មានសទ្ធាអត់មាន មនុស្សល្អទេធ្វើម៉េចរួមគ្នាទៅធ្វើវត្តបានពេញមកស្រុកខ្មែរហ្នឹងរាប់ណាពាន់វត្តប្រមាណជា4000វត្តចឹងទៅហើយប្រសង់ 60000អង្គជាងចឹងទៅហើយបើអត់មាន នោះល្អទេ ទំនុកបំរុងព្រះសង្ឃមិនបានរាប់ម៉ឺនអង្គចឹងនឹងឯងគ្រប់ទីកន្លែងទាំងអស់ហើយវត្តមួយមួយសិតតែរាប់ម៉ឺនដុល្លារលានចឹងទៅមិនមែនតែបច្ច័យ4មិនមែនតែចង្ហាន់ទេណា កប់សាលាព្រះវិហារនឹងឯងត្រូវរួមនីកសាងនឹងដើម្បីប្រសង់បានគង់នៅ ថែរក្សាប្រសាសនា គឺវត្តអារាមនឹងជាបច្ច័យដីបច្ច័យដីហើយជាមជ្ឈមណ្ឌលនៃអរិយធម៌វប្បធម៌នឹងឯងដើម្បីរក្សានៅព្រះធម្មរតនៈនេះ តម្រាំតែបាន បត្រៃបីដកមកងាយណាស់ហើយតម្រាំតែព្រះអង្គប្រកាសសម្ដែង45ព្រះវសានឹងព្រះអង្គបំពេញបារមីមកបណ្ណាដូច្នេះការដែលយើងរៀបចំ ដើម្បី ទទួល ដើម្បីថែរក្សា បត្រៃបីដកហ្នឹងគឺយើងកុំគិតថាអូចំណាយលុយអីច្រើនណាស់ធ្វើកត់ធ្វើសាលាធ្វើព្រះវិហារបច្ច័យដីអីអីទាំងអស់ហ្នឹងធ្វើបណ្ណាក៏មិនល្មមជាមួយនឹងបឋមរតនៈដែរ រអង្គតម្រាំតែបានត្រាស់ជាពុទ្ធព្រះអង្គលះបង់សម្បត្តិស្ដេចចក្រសម្បត្តិក្នុងប្រទេសសេរីសម្បត្តិសិទ្ធិសម្បត្តិទេវរាជសម្បត្តិព្រំទៀតយប់មកដើម្បីបំពេញអភិនិហា បារមីដើម្បីបានជាពុទ្ធសម្ដែងនៅពធហ្នឹងដូច្នេះយើងមកសប្ថ្ងៃហ្នឹងយើងទទួលនៅបត្រៃបីដកហ្នឹងទោះជាត្រូវចំណាយប្រាក់ប្រមាណធ្វើបច្ច័យដីមេះក៏មិនទៅលមួមនឹងប្រគុណនៃបត្រៃរត ពុទ្ធរតនៈបឋមរតនៈប្រសង្ឃរតនៈហើយអ្នកដែលបានចូលរួម កិច្ចការងារហ្នឹងសបាយចិត្តតែសបាយចិត្តសុខាសទ្ធាបតិថេតាសទ្ធាតាំងមមហើយនាំមកនៅសេចក្តីសុខហើយសទ្ធានេះមិនមែនចេះតែជឿអីណាយនៃអីតែទេជឿពុទ្ធជឿការត្រាស់ដឹងរបស់ព្រះអង្គជឿពធัวបត្រៃបីដកហ្នឹងណែនាំសัตว์ឲ្យបានជាមនុស្សល្អឲ្យបានរួចផុតចាកទុក្ខហ្នឹងឯងម្ល៉េះហើយគឺនាំឲ្យចម្រើនបញ្ញា ពីព្រោះសទ្ធាហ្នឹង គ្រប់គ្រងដោយបញ្ញា ហេតុអីបានជាសទ្ធានឹងគ្រប់គ្រងដោយបញ្ញាមកពីសទ្ធានឹងគឺមានបត្រៃ3ដកហ្នឹងសទ្ធម្មសវណៈហ្នឹងជាអាហារគឺកើតមកពីការស្ដាប់ពធម្លោះហើយមិនមែនមានតែសទ្ធាទេគឺមានបញ្ញាបញ្ញាដែលយល់ដឹងសេចក្តី ក្នុងបត្រៃ3ដកនឹងឯងដែលចម្រើនការជឿជាក់ហើយមិនចាំបាច់ជឿមិនក៏មិនដឹងខ្លួនឯងទៅថា កម្លាំងនៃបញ្ញាមិនតាន់បានចាក់ធ្លុះអរិយសច្ចធម៌ដូច្នេះចាប់ផ្ដើមដោយការជឿថាព្រះអង្គត្រាស់ដឹងជាពុទ្ធមែនតាកតួងនឹងបញ្ញាហ្នឹងតែដឹងបន្តិចម្ដងបន្តិចម្ដង ទៅបានធ្វើឲ្យជឿថាព្រះអង្គត្រាស់ដឹងមែនដូចជាបញ្ញាបានមកដឹងនាមរូបក្នុងជីវិតយើង រាល់ថ្ងៃអីចឹង នឹងឯងបានថាអូព្រះអង្គត្រាស់ដឹងមែនបានព្រះអង្គប្រកាសសម្ដែងសច្ចធម៌នឹងអត់មានលទ្ធិសាសនារតីណាមកប្រកាសនាមរូបបញ្ញខណ្ឌដោយអត្ថាអនត្តាអញ្ចឹងគឺថាធ្វើឲ្យមាន តថាគតពោធិសទ្ធានឹងហើយសទ្ធានឹងឯងដែលនាំឲ្យពុទ្ធបរិស័ទយើងបានទីក្តីសុខនឹងឯងកសាងឋានីវិទ្យុពុទ្ធសាសនា នៅរាជធានី នៅតាមខេត្ត ហើយមើលមើលបើមិនអាស្រ័យនឹងសទ្ធា នៃពុទ្ធបរិស័ទនឹងទេ ធ្វើមិនបានវិទ្យុពុទ្ធសាសនានឹងណាហើយនិមន្តអរតនីនឹងឯងជើញទៅធម្មយត្រាដែនដីពុទ្ធភូមិកើតវត្តខ្មែរនៅដែនដីពុទ្ធភូមិមកណាសម្បើមទីអតិនណា វត្តខ្មែរសង្កសៈវត្តខ្មែរកោសំពីវត្តខ្មែរពុទ្ធគយាវត្តខ្មែរកុសនារាវត្តខ្មែរលំពិនីវត្តខ្មែររាជគ្រឹះ1 2វត្តខ្មែរវេសាលីអីច្រើនទៀតកណាហ្នឹងឯងហើយប្រាក់សិតតែ10000លានដុល្លារទៀតមិនមែនត្រឹម10000ទេចូលដល់លានហើយ នឹងឯងហ្នឹងគឺយើងគិតថាអត្តប្រយោជន៍ឬឬយ៉ាងម៉េចអាហ្នឹងប៉ះសិនបើយើងមិនមើលឲ្យឃើញសេចក្តីល្អហ្នឹងទេយើងយើងមើលទៅថាអត្តប្រយោជន៍ទៅចឹងឯងចឹងនឹងឯងនឹងឯងមកអំពីយើងមិនបានឃើញគុណគឺសេចក្តីល្អគឺណានឹងឯងដែលនាំមកនៅប្រយោជន៍សុខ ដល់មនុស្សនិងទេវតាទាំងឡាយ អ្នកដែលរីករាយជ្រះថ្លា ក្នុងការកសាង វត្តអារាមនឹងមានចិត្តបង្អោនទៅចំពោះព្រះសម្មាសម្ពុទ្ធនឹងដែនដី ពុទ្ធភូមិដែលមានសេចក្តីសុខហើយសេចក្តីសុខហ្នឹងបើមិនធ្លាប់កើតឡើងក្នុងយើង ទេយើងអត់ដឹងទេអត់ដឹងថាសេចក្តីសុខនឹងមានគុណមានតម្លៃជា ខ្លឹមសារនៃជីវិតយ៉ាងណា ទៅនោះទេ នឹងឯងតលតែពុទ្ធបរិស័ទយើង បាននៅបៃតេបាមកជាថ្វាយបង្គំទីកន្លែងព្រះអង្គត្រាស់ដឹងនឹងចឹងទៅក្តីសុខនឹងកើតឡើងយ៉ាងណាអានឹងបានទទួលដឹងថាគុណតម្លៃនៃជីវិតនឹងតេតួងទៅ នឹងគុណធម៌តេតួងទៅនឹងសទ្ធាសិលសត្តៈចាគៈបញ្ញានឹងឯងចឹង ចឹងហើយមើលមិនឃើញសេចក្តីល្អទាំងអស់ហ្នឹងចឹងទៅគឺថែមទាំងអាចនឹងពង្វិលពង្វែទៅថាជារឿងមិនល្អទៅវិញនឹងឯងវាអាចមើលទៅឃើញថាវាអត់មានស្អីល្អអត់មានស្អីចម្រើនសោះហ្នឹងគឺមកពី យើងមើលទៅវាឃើញតែរឿងមិនល្អទៅតាមគំនិតរបស់យើងណានឹងឯងចឹងចឹងគឺខ្ញុំបណ្ដាក្រំតែ រំលឹករំលឹកខ្លះខ្លះដើម្បី ពុទ្ធបរិស័ទយើង បានទទួលភាពជាក់ស្ដែងពិចារណា គឺការដែលមានពុទ្ធបរិស័ទយើងរស់នៅក្នុង ដែនដីសវណ្ណភូមិនេះ គឺយើងមើលទៅឃើញចំណុចល្អគឺល្អហើយនឹងឯងចឹងដូចថាសូម្បីតែមានពាក្យសម្ដីដែលជាការគម្រាមកំហែងមានបរោសវិជាចាតកោះបោះបោកមានការ ប្រមាថមើលងាយអីប្រប៉ុណ្ណឹងបើយើងមើលទៅក្នុងចំណុចល្អនៅតែឃើញចំណុចល្អព្រោះអ្នកដែលបានមាត់បានកពោលពាក្យមិនល្អអីផ្សេងផ្សេងហ្នឹងគាត់គាត់ក្រំតែគិតស្ដីគិតថាអីតែប៉ុណ្ណឹងហ្នឹងឯងនិន្ទាស្នំខ្នាញ់អីប៉ុន្តែគាត់មិនមានគិតថាមកវាយមកបហាមកសម្លាប់អីអីចឹងទៅទេអាហ្នឹងយើងអាចរស់នៅបានទេតា ទៅណាហើយមានស្មារតីអប់រំទូលមានចិត្តរៀងរៀងព្រះអង្គរៀងរៀងខ្លួនទៅមិនកើតទុកជាមួយគ្នានឹងពាក្យសម្ដីអីអីទាំងអស់ហ្នឹងក្នុងមហាហដ្ឋិបតោបមៈសោដីដកលេខ21ព្រះសិរីបុត្របានបង្រៀនសំខាន់ណាគឺតាមទ្វាតិចនិងទ្វាកាយ នឹងឯងគឺលើកយកតែពីរទ្វារហ្នឹងទេព្រះអត្តកថាលោកបញ្យល់ថាមកពីពីរទ្វារហ្នឹងវាមានអនិច្ចារម្មណ៍ណាខ្លាំងទៅជាងគេ តាមទ្វេតិជាហ្នឹងដោយពាក្យសម្ដី ជេបតិចរៀមមើងាយមើថោកហ្នឹងហើយ នឹងផ្លូវកាយវានាំឲ្យមាន ទុក្ខវេទនាហើយបើមានសេចក្តីអត់ធន់បានតាមពីរទ្វារហ្នឹងអញ្ចឹង ទ្វាផ្សេងទៀតហ្នឹងជាការងាយទៅទេហ្នឹងព្រះអត្តថាលោកបញ្យល់អញ្ចឹងហើយពុទ្ធបរិស័ទមើលក្នុងមហាហត្ថិបតោបមៈសោតហ្នឹងហ្នឹងឯងព្រះសិរីបុត្រហ្នឹងលើក អំពីពីរទ្វាហ្នឹងឯងទ្វាតិចហើយនិងទ្វាកាយហ្នឹងឯងអញ្ចឹងគឺថាអត់មាននរណាមកវាយមកសម្លាប់អីយើងអញ្ចឹងទៅទេហ្នឹងឯងវាលើកលែងតែយើង ម្យ៉ាងវាបង្ករឿងឆ្លោះប្រកែកតោះតេង គ្នាចឹងទៅនឹងឯងអានឹងវាមានទូទៅ ក្នុង ស្រុកក្រៅស្រុកអីវាយកាប់ចាក់អីគ្នាស្លាប់រាល់តែថ្ងៃទៅកុំផ្ទុះគ្រាប់អីអីចឹងទៅនឹងឯងហើយមើលនៅស្រុកខ្មែរយើងនឹងឯងគឺមនុស្សខំប្រឹងរត់ទទួលទានចឹងទៅមិនបានគិត វាយប្រហាអីបំផ្ទុះក្របបែកអីអីដូចស្រុកគេដែលយើងឮទេអាហ្នឹងក៏វាជាចំណែកមួយដែលយើងមើលទៅឃើញជាមនុស្សល្អស្រុកសុខសន្តិភាពអីអីចឹងទៅដោយការណែនាំការគ្រប់គ្រង ក្នុងប្រទេសក្នុងនគរហ្នឹងឯងមានពុទ្ធចៈមានអាណាចក្រអីចឹងទៅយើងយើងមើលទៅឃើញចំណុចល្អចឹងហ្នឹងឯងសុខសន្តិភាពហ្នឹង នឹងឯងអត់មានសង្គ្រាមអីរត់ចោលស្រុកចោលផ្ទះសម្បែងអីរហេមលហាមបងប្អូន9នាក់10នាក់នៅសល់តែម្នាក់ស្លាប់អស់ហើយឡើងទូកទៅលិចទូកស្លាប់ទៀតអីចឹងវាអត់មានសភាពអញ្ចឹងហ្នឹងគឺយើងមើលមើលហើយគុណចាស់អាចចូលកម្មធ្នោះបានតាំងតែពីជនជាង10 ហ្នឹងហើយជាង10ឆ្នាំអីហ្នឹងគឺថាបើតាមវិន័យថាបួសជាសាមណេរបានដូចថាដឹងក្តីអាចដូចថានៅស្រុកឥណ្ឌាសបោក្អែកសម័យពុទ្ធកាលក៏សបោណាស់ដែលអាចដេញក្អែកបានចេះដឹងដេញក្អែកអីឲ្យហើឲ្យរត់អីបានអញ្ចឹងទៅណាដែលក្អែកនឹងវាមកអ៊ូអររួដដើមរួអីចំណីអាហារអីហ្នឹងអញ្ចឹងចេះ ដឹងចឹងបានចឹងទៅបួសជាសាមណេរទទួលបត្រៃសំណាគមឲ្យច្បាស់លាស់ឲ្យត្រឹមត្រូវនឹងឯងនឹងឯងបានបព្វជិហើយឧបសម្បទាអត់មាន ហាមឃាត់អីថាងត្រូវធ្វើតាហានសិនចាំអាយុ50បានបួសបានអីណាអត់ទេនឹងឯងគឺមានសុខសន្តិភាពរំចាស់ ណាមិនចង់ទាំងបួសផងសបាយរីករាយអីចឹងទៅនឹងឯងហ្នឹងគឺការដែលយើងមើលទៅឃើញស្រុកខ្មែរយើងដែលមានពុទ្ធសាសនាមានពធនឹងឯងតែពិតមែនតែថារឿងអ្វីអ្វីផ្សេងផ្សេងយើងយកទៅប្រៀបនឹងស្រុកគេអានឹងយើងវាចេះតែគិតថា ខ្មែរយើងហ្នឹងវាយ៉ាប់ត្នេះយ៉ាប់ត្នោះអីចឹងទៅនឹងឯងវាមិនដូចស្រុកគេអាហ្នឹងវាយើងចិត្តយោអ្នកផ្សេងមកព្រៀបវាចិត្តអញ្ចឹងហ្នឹងឯងធម្មតាវាដូចមនុស្សយើងអញ្ចឹងវាមានអ្នកមានជាងវាមានអ្នកធំជាងខ្ពស់ជាងប៉ុន្តែក៏វាមានអ្នកក្រអ្នកអ្នកយ៉ាប់អ្នកຕົកអ្នកលំបាករហូតដល់ទៅនរកប្រែទេឆានអសូរកាយ មើលមើលហើយយើងបានកើតមកជាមនុស្សដំណើរបដិសន្ធិដោយកុសលវិបាកនឹងឯងមនុស្សយើងចិត្តតែទៅប្រៀបជាមួយអ្នកមានអ្នកប្រកែអ្នកក្រន់ទៅចិត្តតែឃើញតែខ្លួនឯងអន់ចឹងទៅប៉ុណ្ណាតេតួងទៅនឹងរឿងចរាចរទៅរឿងច្បាប់ទម្លាប់រឿងស្អីស្អី រឿងស្អាតស្អាតអីអីចឹងទៅនឹងឯងចេះតែលើកបានហើយគាត់ណាវាមិនដូច ស្រុកគេវាមិនដូច ស្រុកគេមិនដូចស្រុកគេប៉ុន្តែស្រុកខ្មែរយើងមានពធណាកណាហ្នឹងឯងដែលពុទ្ធបរិស័ទយើងដែលយកចិត្តទុកដាក់ដើម្បីនឹងសិក្សាប្រតិបត្តិតាមពធនេះនឹងឯង ដែលជាបឋមរតនៈបឋមចេតដីគឺបើមិនមានសទ្ធា ក្នុងបរតនត្រ័យអានឹងមិនដឹងនិយាយគ្នាថាម៉េចទេព្រោះរបស់ នៅតែថ្លៃអញ្ចឹងហ្នឹងឯងអ្នកដែលអត់សទ្ធាអត់តែខ្លួនគាត់ទៅប៉ុន្តែថារតនៈនៅតែមានតម្លៃអញ្ចឹងប៉ុន្តែដល់ទៅគាត់អត់ឃើញតម្លៃអានឹងមិនដឹងធ្វើម៉េចហ្នឹងឯងគាត់មើលមកវាឃើញអត់មានអីប្រសើរសោះ ប៉ុន្តែបើតាមតែពុទ្ធបរិស័ទយើង បានកំណើតមកជាមនុស្សហើយនឹងឯងហើយបានមានកល្យាណមិត្តគណៈមនុស្សល្អក្នុងពុទ្ធសាសនានឹងមេត្តាបិតាអីយើងជាដើមហ្នឹងបានធ្វើឲ្យយើងមកជួបនឹងពធัวនេះការយល់ដឹងពធัวនោះវាមានតម្លៃជាងទ្រព្យទៀត ដែលយើងអាចនឹងជ្រះថ្លា ចំពោះបរតនត្រ័យបាន ក្រំតែសទ្ធា ដែល ដល់ពុទ្ធពធព្រះសង្ឃនឹងណាមានតម្លៃជាងអ្នកបួសក្រៅពុទ្ធសាសនា បានសមាបត្តិ8លោកីអភិញ្ញា5ទៅទៀតកណានឹងគឺនិយាយពីគុណដែលដល់បត្រៃសរណគមកណាការដែលយើងឲ្យទានដល់សត្វទេឆាន បាន100ដល់មនុស្សអត់សិល ក្រៅពុទ្ធសាសនាទៀតអានឹងបាន1000នោះមានសិលក្រៅពុទ្ធសាសនាបាន100,000អ្នកបួសក្រៅពុទ្ធសាសនា បានសមាបត្តិ8លោកីអភិញ្ញាលោកីអភិញ្ញានឹងអាចស្ទាបព្រះអាទិត្យប្រចាំបានអាចដឹងចិត្តអ្នកតីដឹងជាតិកំណើតដឹងចុតិបរិសន្ធិក្រណវាមិនបានអស់អាសវៈកិលេសណាហើយបើធ្វើទានដល់អ្នកដែលបានសមាបត្តិ8លោកីអភិញ្ញានឹងបាន1សែនកោតគឺវាលើស ត្រឹមតែមានសិលមានសិលត្រឹមតែមួយសែនទេអានេះបើបុកហើយនៃកមៈនឹងបាននៅសមាបត្តិអភិញ្ញានឹងមួយសែនកោតគេថាមួយសែនហើយមួយកោតដងទៀតប៉ុន្តែបើឲ្យទានដល់អ្នកដែលដល់បត្រៃរណគមរាប់មិនបានប្រមាណមិនអស់ព្រោះចូលនៅក្នុងបុគ្គលដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតតាបត្តិផល ព្រោះត្រៃណគមនេះជាបាបនៃលោកកតរៈធัวនឹងក្នុងអត្តកថាសាលេកសោតហើយនឹងតេកេណាវិភង្គសោតព្រោះណាអញ្ចឹងខ្ញុំណាលើកនេះគ្រាន់តែចង់បញ្ជាក់ថាគ្រាន់តែដល់បត្រៃសរណគមនឹងណាសទ្ធាដែលដល់ពុទ្ធធัวប្រសងនឹងណាគុណនឹងគុណជាងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8លោកីអភិញ្ញាទៅទៀតអានឹងយើងពោលទៅតាមព្រះហត្ថកថាដែលលោកសម្ដែងមកអញ្ចឹង ទៅណាហើយបន្ថែមពីលើត្រៃណគមមានសិលទៀតហើយចូលតម្រំដល់ទៅសិលរបស់បព្វជិតទៅទៀតអាហ្នឹងឯងប៉ុន្តែដល់តែយើងវាអត់ជ្រាបគុណហ្នឹងមើលទៅវាអត់ឃើញសេចក្តីល្អវាដូចជាណាស្រុកខ្មែរយើងហ្នឹងយ៉ាប់ទៅវាអន់ទៅមកអំពីយើង សម្លឹង ទៅក្នុងអវ័យវ័យផ្សេងផ្សេងហើយព្រៀបផ្ទឹមទៅនឹងអ្នកដតីអីចឹងទៅយើងលំបាករស់សេចក្តីសុខហ្នឹង ព្រោះយើងត្រូវការនេះត្រូវការនោះ ដើម្បីឲ្យដូចគេ ដើម្បីឲ្យដូចគេនឹងបាក់រស់សុខសូម្បីតែស្ដាច់ចក្រពត្តិសោយរាជសម្បត្តិឋានមនុស្សរហូតមាន បនផ្ទះប្រហោះឆ្វេងស្ដាំផងផងកាយ7ប្រការធ្លាក់មកត្រឹមជង្គង់ត្រឹមចកេះប្រមាណជា12យោជដល់ជុំវិញទៀត ប៉ុណ្ណឹងព្រះអង្គនៅអបសពក្នុងប្រទេសចង់ទៅសោយរាជឋានចាតមារាជការមានចក្ររតនាំទៅបានសោយរាជដល់ទៅឋានតាវតឹងប្រអិនចែកឲ្យពាក់កដាលទៀតនៅរហូតចំនួនប្រអិន36តំណប្រអិនទៀតព្រោះសម័យហ្នឹងមនុស្សអាយុមួយអសង្ខ័យមិនរឿងនិទានទេណាហ្នឹងឯងគ្រាន់តែថានិយាយពីរឿងមនុស្សអាយុច្រើនចឹងទៅ ឬអាចថាយើងមិនជឿអីទៅតាមហ្នឹងវាជារឿងរបស់យើងទេប៉ុន្តែហើយមានចក្ររតអីអីហ្នឹងវាជាសម័យកាលដែលមានស្ដេចចក្រគាត់ណាអ្វីអ្វីដែលយើងមិនដឹងមិនមែនមិនមាននេះណាទេគឺគ្រាន់តែយើងមិនដឹងតែប៉ុណ្ណឹងទេនឹងឯងហើយមិនមែនថាយើងមិនដឹងអ្នកដតីទៀតមិនដឹងឯណាគាត់ណា ដូច្នេះគឺយើងក៏មិនមែនថាចេះតែជឿកម្ពី អានកម្ពីទៅទេប៉ុន្តែក្នុងកម្ពីហ្នឹងមានមានការសិក្សាមកចត់ ទៅ មានពធัวដែលសម្រាប់ឲ្យយើងជឿមានហេតុមានផលរហូតដល់ទៅថាមិនមានតែសទ្ធានឹងឯណា មានបញ្ញាដឹងក្នុងបដិច្ចសមុបាទធัวទៅ បានឃើញការវិចិត្ររបស់កម្មជាបច្ច័យនេះនឹងឯងវានៅលើ កម្មដូច្នេះកម្មមាន ការវិចិត្របានសពគ្រប់ទាំងអស់ ទៅជាស្ដេចចក្រក៏បានទៅជាទេវតាក៏បានប្រអិនក៏បាន ទៅ ជាព្រះសម្មាសម្ពុទ្ធក៏បានដោយអភិនិហាបារមីហ្នឹងគឺដែលធ្វើឲ្យយើងបានយល់ដឹងទៅលើ កម្មជាបច្ច័យហើយមានបញ្ញាឃើញធัวទាំងឡាយនឹងមិនអាចទៀមទា បានបង្កប់បញ្ជាបានទៀតដោយមានកម្មសកតាបញ្ញា ដឹងថាអ្វីៗប្រព្រឹត្តទៅតាមកម្មអញ្ចឹងអនត្តា នឹងមិនមានអ្នកណាទៀមទាបានឲ្យយ៉ាងនេះឲ្យយ៉ាងនោះវានៅលើបច្ច័យឲ្យតែបញ្ញាឃើញអ្វីអ្វីអាស្រ័យបច្ច័យកើតឡើងឃើញធัวជាអនត្តាអនត្តានឹងបានដីថា បង្កប់វិជាមិនបានទៀមទាមិនបានតែបច្ច័យយ៉ាងណាវាប្រទៅយ៉ាងហ្នឹងឃើញទេបន្តអំពីមានកម្មសិកតាសធាកម្មសិកតាបញ្ញាក៏ឃើញទៅនៅក្នុងសង្ខារធัวនឹងឯងជាអនត្តាដោយ សម្មាទិដ្ឋិវិបស្សនាព្រោះសមាធិដ្ឋិមានកម្មាសិកតាសមាធិដ្ឋិនិងវិបស្សនា សមាធិដ្ឋិដែលជាសមាធិដ្ឋិលោកយៈហ្នឹងប៉ុណ្ណាអញ្ចឹងគឺនៅក្នុងសេចក្តីនេះខ្ញុំបកណាលើករៀបរាប់អំពីការដែលថាយើងវាចេះតែប្រៀបធៀបនឹង អ្នកប្រសើរអ្នកក្រន់បើអ្នកមានអ្នក ធំអ្នកខ្ពស់ អីចឹងទៅយើងវាចេះតែអន្ទះអន្ទែងកើតទុកនឹងឯងចឹងហើយកើតទុកលំបាកណាលំបាករស់សេចក្តីសុខឲ្យខ្លួនឯងចឹងទៅចឹងប៉ុន្តែបើយើងយល់ដឹងទៅក្នុងសភាពការនៃជីវិត ដែលប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមបច្ច័យសុខោ បញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខគឺណា អានឹងសភាពការនៃជីវិតដែលប្រព្រឹត្តទៅតាមបច្ច័យអ្វីអ្វីគឺជាសេចក្តីពិត100%បើយើងចេះណាក្រេបយករសនៃសច្ចៈធัวមានរសអីប្រសើរជាងនឹងទៀតសច្ចង្ហវេសាធុតរੰងរក្សាណាំងគឺធ្វើឲ្យយើងសុខចិត្តជាមួយ នឹងការពិតនឹងទៅតែម្ដងទាំងហ្នឹងឯងអាហ្នឹងគឺមិននិយាយពីរឿងពេញចិត្តឬតោះចិត្តទេ ហ្នឹងឯងគឺបញ្ញាប្រព្រឹត្តទៅ ជាមជ្ឈមបដិបទាគឺអត់អត់នៅក្នុងរឿងពេញចិត្តឬតោះចិត្តទេ គឺមាន តែការព្រមជាមួយគ្នានឹងសច្ចធัวសច្ចរស់រស់នៃការពិតមានសេចក្តីសុខស្ងប់ដល់ក្រៃលែងទៅទាំងដែលទៅ ជានេកមៈសុខគេនេកមៈសិតៈសោមនស្ស ទៅជាវិវេកសុខទៅជាឧបសមសុខទៅជាសម្ពោធិសុខដោយសារតែបានដឹងការពិតនៃជីវិតអញ្ចឹងវាមានចាំបាច់ថា យើងនឹងមិនតល់តែដូចគេអីនឹងឯងជីវិតរបស់យើង ជាការពិតស្រាច់ស្រាប់ហើយតើឲ្យតែយើងរកការពិតយុត្តិធម៌សម្រាប់ជីវិតរបស់យើង វានៅ ត្រង់បច្ច័យហើយនឹងបច្ចយុបបណ្ណធម៌ធម៌ដែលកើតពីបច្ច័យមានជីវិត គុណចាស់ញាតិញោមបងប្អូនប្រុសស្រីណាដែលមិនមែនជាការពិតសម្រាប់ខ្លួនឯងហើយយើងចង់ទៅបានអាខ្លាញ់ខ្លាយមកទៅអីនឹងឯងជីវិតនេះវាជាការពិតហើយប្រព្រឹត្តទៅដោយអត្ថាអនត្តាមិនជាធัวអីដែលសម្រាប់ចាប់ប្រកាន់ហួងហែងឲ្យកើតទុកអញ្ចឹងគឺថាសភាពនៃជីវិតនឹងជាអារម្មណ៍នៃការអប់រំចិត្តជាអារម្មណ៍នៃប្រកម្មដ្ឋាន គឺមិនមែននៅត្រង់ការដែលយើងបានអីបានអីបណ្ណាបណ្ណៃអីទៅទេវានៅ ត្រង់ដែលថាបញ្ញខណ្ឌនឹងឯងប្រកាសឡើងមិនមែនជាខ្លួនយើងរួចទៅយើងផ្សព្វផ្សាយនៅទស្សនៈហ្នឹងញាណទស្សនៈហ្នឹងពធัวហ្នឹងបត្រៃបីដកហ្នឹងឲ្យដល់បងប្អូនកូនចៅទាំងអស់ទៅឲ្យឃើញ ការពិតហ្នឹងទៅក៏បានសេចក្តីសុខស្ងប់ច្រើនគ្នាទៅតាមហ្នឹងនឹងឯងយើង កុំថាបត្រៃដីដក់នឹងអត្តប្រយោជន៍ដែលនៅមានមកដល់សពថ្ងៃហ្នឹងហ្នឹងឯងហើយអ្នកដែលសំដែងពធហ្នឹងគឺដកស្រង់យកពីបត្រៃបីដកហ្នឹងឯងមកអានមកសំដែងអញ្ចឹងទៅហើយបើយើងថាសំដែងពធហ្នឹងរហូតមកហ្នឹងមនុស្សអាក្រក់ពេញស្រុកអញ្ចឹងបានន័យថាយើងបដិសេធ ប្រយោជន៍នៃបត្រៃបីដកហើយបើបត្រៃបីដកអត់ប្រយោជន៍ទេព្រះសង្គីតិកាចាចាំបាច់ចង្កេយនីឲ្យមានបត្រៃបីដកមកធ្វើអីណាលោកសិតតែមានអនាគតੰសញ្ញាណទេលោកជ្រាបអនាគតដែលមាន បត្រៃបីដកហ្នឹងណា បានជាឧបនិស្ស័យល្អដល់មនុស្សទេវតាទាំងឡាយនៅ ក្នុងប្រទេសណាដែនដីណា គឺថាជាមង្គលសិរីសួស្តីដល់ប្រទេសនោះដល់ស្រុកនោះអានឹងលោកជ្រាបអញ្ចឹងណាលោកមិនមែនធ្វើអីអត់ប្រយោជន៍ទេចឹងលោកធ្វើដើម្បីអនាគតហ្នឹងឯងសិតតែព្រះអរហន្តណាអង្គេយនីបត្រៃ3ដកហ្នឹងមក ហើយដល់ទៅមកស្រុកខ្មែរយើងទទួលបត្រៃ3ដកម៉ឺនជាប់ហើយមិនមែនគ្រាន់ទទួលយកមកទុកឯណាគឺអង្គអ្នកបួសត្រួតត្រងវិន័យត្រួតត្រងប្រសោតត្រួតត្រងព្រះអភិធម្មសំដែងប្រព្រឹត្តបរិបត្តិអញ្ចឹងហើយយើងថាអត្តប្រយោជន៍យ៉ាងម៉េចទៅនឹងឯងហើយបើយើងចង់និយាយថាវានៅមានមនុស្សមិនល្អអានឹងវាធម្មតាទាំងស្រុកណា ប្រទេសណាក៏មានមនុស្សមិនល្អ ហ្នឹងឯងទោះជាកម្មលទ្ធិអីសាសនាអីក៏នៅតែមានអញ្ចឹងសូម្បីតែសម័យពុទ្ធកាលក៏នៅតែមានចៅ500ចៅ1000នៅតែមានមនុស្សដែល មានលទ្ធិសាសនាតន្ត្រីមិឆាទិដ្ឋិអត់សិលអីអីនៅតែអញ្ចឹងសូម្បីតែ នៅក្នុងក្រុងសាវត្ថីក្បែរវត្តចេតពុទ្ធនឹងក៏មិនដែល បានថ្វាយទៀនមិនដែលបានកល់ព្រះរាមាពភា អាហ្នឹងបើយើងនិយាយពីបើនៅមានមនុស្សដែលមិនល្អហ្នឹងអញ្ចឹងក្រំតែថា សម័យពុទ្ធកាលគឺជាការសម្បត្តិដ៏ក្រៃលែងដែលមានការសម្រេចមគ្គផលជាព្រះអរិយបុគ្គលទៅនឹងច្រើនពីព្រោះអ្នកទាំងអស់ហ្នឹងសិតតែមានឧបនិស្ស័យនឹងព្រះអង្គបំពេញអភិណាបារមីមក រងចាំតែដល់ពេលវេលាហ្នឹងគឺមកកើតទទួលយកមគ្គផលហ្នឹង ហើយមកសប្ថ្ងៃហ្នឹងគឺបាន នៅក្នុងការសិក្សាប្រតិបត្តិក៏ជាសម័យកាលនៃលោកតរៈក្រំតែមិនសម្បូរមិនច្រើនមិនប្រកបអីទៅនឹងយ៉ាងណាប៉ុន្តែថាឧបនិស្ស័យសិល5សិល8ហ្នឹងក៏ល្អវាលើកលែងតែយើង មិនទទួលស្គាល់តែសិល5ហ្នឹងល្អវាលើកលែងតែយើងមិនទទួលថាអបោសុតហ្នឹងល្អ នឹងឯងវាលើកលែងតែយើងមិនទទួលថាការដល់បត្រៃសរណគមនឹងល្អបាន ជាយើងរស់មនុស្សល្អមិនឃើញនឹងឯងយើងមើលទៅតែក្នុងផ្នែកអាក្រក់នឹងចឹងទៅចឹងដូច្នេះគឺយើងសិក្សាអំពីគុណគឺសេចក្តីល្អណា នឹងឯងវាមិន100%មិន50%អីក៏ដោយតែយើងចេះមើលឃើញចំណែកល្អរបស់អ្នករតីទៅយើងអាចឲ្យកម្លាំងចិត្តដល់គ្នាបាននឹងឯងមិនចេះតែបង្អាប់បង្អន់វាយតម្លៃទឹកចិត្តដល់គ្នានឹងគ្នាទេនឹងឯងយើង ធ្វើបន់ឲ្យកម្លាំងចិត្តនេះណា ដល់អ្នកដតីមានកម្លាំងចិត្តក្នុងការបំពេញសេចក្តីល្អទៅដូចអ្នកដតីធ្វើបន់ឲ្យយើងអញ្ចឹងពីព្រោះមនុស្សតែអត់កម្លាំងចិត្តធ្វើអីកើតទាំងនឹងឯងដល់តែមានទឹកចិត្តទៅធ្វើសេចក្តីល្អអ្វីអ្វីទៅអានឹងគឺចំណែកយើងផងដែរហើយត្រេកអរទៅអនុមោទនាទៅ ពីព្រោះអ្នកដែលបានធ្វើសេចក្តីល្អនឹងដោយសារមានកម្លាំងចិត្តកម្លាំងចិត្តដោយសារយើង ជាកល្យានមិត្តជួយជាកម្លាំងចិត្តទៅតាមដោយថា ទៀនក៏ទៀនទៅ ទាំងអមិសទៀនធម្មទៀនអភិយៈទៀនពាក្យសម្ដីទោះជាវាចានឹងយ៉ាងណាប្រព្រឹត្តទៅជាលោកិយៈធម្មទានឬក៏លោកកតរៈធម្មទានអីទៅបានទាំងអស់លោកលោកកតរៈធម្មទានគឺប្រកាសអរិយសច្ចធម៌ណានឹងឯងហើយក្នុងការដែលជួយជាប្រយោជន៍អីនឹងយ៉ាងណា ក្នុងអដ្ឋចរិយាសមាណត្តតាទាំងអស់នឹងជួយជាកម្លាំងចិត្តណាដល់អ្នកដតីនឹងមានកម្លាំងចិត្តបំពេញសេចក្តីល្អក្នុង ជីវិតទៅយើងមិនបាននៅចំណែកនៃបុណ្យកុសលហ្នឹងនឹងឯងអាហ្នឹងដែលយើងរៀនឲ្យកម្លាំងចិត្តដល់អ្នកដតីហើយអាចនឹងប្រព្រឹត្តទៅជារឿងល្អច្រើនទៀតដូចជាការព្រមព្រៀងគ្នាអីទៅចឹងទៅទាំងនឹងឯងមិនឆ្លោះប្រកែកតោះតែងគ្នា ពីព្រោះរឿងឆ្លោះប្រកែកតតែងគ្នានឹងរហេមរហាមតែតើចឹងឃើញណាក្រព្រោះបរិភោគស្មោកក្រោកព្រោះយោះខូចឈ្មោះព្រោះកាមរហេមរហាមព្រោះឆ្លោះគ្នាណាហ្នឹងឯងរស់គ្នាខ្លះក៏ដើរក្តីទៅហ្នឹងឯងអស់ទ្រព្យអស់សម្បត្តិលក់ផ្ទះសម្បែងដីគេអកអីព្រោះតែចង់ឈ្នះក្តីហ្នឹងអីចឹងទៅ អីក៏ម្យ៉ាងទៀតក៏រឿងជាបាតបៀតបៀនគ្នាអីអីចឹងដោយប្រការផ្សេងផ្សេងទៅវិន័យទាំងអស់តែគ្នាហ្នឹងហ្នឹងឯងវិន័យកុសលធម៌វិន័យទ្រព្យសម្បត្តិវិន័យសេចក្តីសុខអីចឹងទៅដូច្នេះត្រូវប្រយ័ត្ន4មុខហ្នឹងចឹងក្រព្រោះបរិភោគហ្នឹងឯងចឹងស្មោកក្រោកព្រោះយោះខូចឈ្មោះព្រោះកាម ហេមរហាមព្រោះឆ្លោះគ្នាដែលយើង មានរឿងល្អ4មុខមកជំនួសវិញតែបរិភោគឲ្យរស់មិនរស់ដើម្បីស្លាប់ចោលទេណានឹងឯងគឺថាយើងស្គាល់ប្រមាណក្នុងការបរិភោគនឹងឯងតែមិនចេះតែចាយវាខ្ជោគខ្ជាអីចឹងទៅទេពាក្យថាបរិភោគហ្នឹងក៏មិនមែនចំពោះ តែអាហារបរិភោគទេ គឺបច្ច័យ4ហ្នឹងនឹងឯងត្រូវចំណាយជាខ្ជិលទៅពីទៅពះផ្សេងផ្សេងទៅ រហូតដល់ទៅ កាមគុណអបាយមុខអីអីចឹងទៅនឹងឯងទៅបែងស៊ីសងអីអីចឹងទៅអានឹងក្រព្រោះបរិភោគពីព្រោះយកការបរិភោគមួយជាប្រធានបរិភោគកាមគុណក៏ហៅថាបរិភោគដែរហៅថាកាមភោគីណាអ្នកបរិភោគកាម នឹងចឹងទៅចឹងចឹងគឺថាឥឡូវបរិភោគឲ្យរស់ ហើយយើងរស់នៅដើម្បីចិញ្ចឹមសិលរស់នៅដើម្បីបំពេញនៅសេចក្តីសុខសេចក្តីចម្រើនដើម្បីប្រយោជន៍ចឹងទៅជីវិតនេះវាមានតម្លៃជាងទ្រព្យសម្បត្តិណាស់យើងសុខចិត្តចំណាយទ្រព្យដើម្បីរស់ដូច្នេះមិនមែនរស់ នៅរងចាំតែស្លាប់ទេគឺថាជីវិត មានតម្លៃដោយសារយើងមានឱកាសបានបំពេញនៅប្រយោជន៍ ដល់ខ្លួនឯងដល់អ្នកដតីហ្នឹងអាហ្នឹងថាបរិភោគឲ្យរសប្រើយោសង្គ្រោះជននឹងឯងគឺថាមិនឲ្យតែមានយោសទៅចិត្តតែស្មោកក្រោកទេអាហ្នឹងវាជារឿងមួយយ៉ាងប៉ុន្តែដែលបនរៀបចំមកដោយការគោរពមេត្តាបិតាអបជាយណៈថ្វាយបង្គំអីអីចឹងទៅនឹងឯងបានកើតក្នុងតកូលពងខ្ពស់ ហើយអានិសង្ឃដែលមិនចំណែននឹងអ្នកដតីឃើញគេមានបានលៀបយោះអីអីហ្នឹងនឹកថាងគាត់មានប៉ុនមកណាវាដែលមានអីកើតឯងឯងវាតើមាន បច្ច័យត្រឹមត្រូវ បានអ្វីអ្វីនឹងកើតដូច្នេះត្រឹមត្រូវណាស់អត់មានអីដូចសម្រាប់ឲ្យយើងទៅចំណែនឈ្នះនេះទេការដែលយើងបំពេញប៉ុនមិនចំណែននឹងឯងដែលនាំឲ្យមានយោះទៅណាយោះនឹងមានទាំងបរវារយោះកតយោះអិសរិយយោះ ដល់តែអញ្ចឹងដូចព្រះ បរមពុរិស័ទចឹងព្រះអង្គធ្លាប់បានយោះអិសរិយយោះជាពរាជាព្រះអង្គប្រើយោះសង្គ្រោះជន គ្រប់គ្រងដោយទស្សពិតរាជធរចឹងទៅអាហ្នឹងគឺវាមានរឿងល្អអញ្ចឹងអញ្ចឹងថាបរិភោគឲ្យរស់ប្រើយោះសង្គ្រោះជន កាមគុណត្រូវសង្រួមយល់ព្រមឈប់ឆ្លោះហ្នឹងឯងវាមានរឿងល្អមកជំនួសវិញអញ្ចឹង នឹងឯងដូច្នេះគឺដើម្បីការមិនឆ្លោះតតេងគ្នាបើតើយើង ចេះឲ្យកម្លាំងចិត្តដល់អ្នកដទៃក្នុងការប្រព្រឹត្តល្អផងកុំយើងមើលមិនឃើញសេចក្តីល្អរបស់អ្នកដទៃនឹងឯងពិតមែនទេថាការរិះគន់អីរំលឹកដាស់តឿនដើម្បីសេចក្តីល្អដែលពេលក្នុងលោកនឹងថារិះគន់ដើម្បីស្ថាបនា នឹងឯងក៏ពិតហើយប៉ុន្តែយើងចេះលើកនៅសេចក្តីល្អនឹងផងបានមនុស្សវាយល់ចិត្តគ្នានឹងឯងវាចេះស្ដាប់គ្នានឹងឯងចេះលើកចេះលើកសេចក្តីល្អរបស់អ្នកដតីផងចឹងទៅបានវារាប់អានគ្នាជាមិត្តនឹងឯងដល់ចឹងទៅវាចេះស្ដាប់ពាក្យរំលឹកដាស់តឿនអីអីចឹងទៅបាន នឹងឯងហើយបើយើងវាអត់មានការរំលឹករំលើកពីសេចក្តីល្អឲ្យកម្លាំងចិត្តទេអានឹងវាទៅជាយល់ថាជាសត្រូវនឹងគ្នាមិនគ្នាយើងវាគ្នាគេអញ្ចឹងទៅវាមិនអាចវាមិនអាចទទួលយកបាននឹងឯងមិនអាចពិចារណា ទៅឲ្យត្រឹមត្រូវ នៅក្នុងរឿងពាក្យរំលឹកដាស់តឿនអីស្ដីថាអីហ្នឹងទេ ពីព្រោះវាមានតែរឿង ចាប់ទោសកំហុសមានបន្ថែមបន្ថយអីចឹងទៅទៀតអាហ្នឹងវាទៅជារឿងឆ្លោះប្រកែកតោះតេងគ្នាទៅទេយើងក្នុងភាពជាមិត្តត្រូវចេះឲ្យសេចក្តីសំខាន់ដល់អ្នកដតីផងចឹងទៅតែអាហ្នឹងដើម្បីការព្រមព្រៀងវាតលចេះឲ្យសេចក្តីសំខាន់ទាំងហើយមិនគិតពីប្រយោជន៍ខ្លួនឯង ពួកយើងនឹងត្រូវចាកលោកនឹងទៅទេបើថាប្រយោជន៍ខ្លួនឯងប្រយោជន៍ជាបុណ្យកុសលប្រយោជន៍ជាគុណធម៌ប្រយោជន៍ជាអភិនិហាបារមីចឹងទៅអានឹងគឺជាប្រយោជន៍ខ្លួនឯងហើយក៏ជាប្រយោជន៍អ្នកដទៃឲ្យតែចូលនៅក្នុងអភិនិហាបុណ្យបារមីសេចក្តីល្អมันអាចជាប្រយោជន៍ខ្លួនឯងតែមួយខាងទេត្រូវតែប្រយោជន៍ទាំងសងខាងទាំងខ្លួនយើងទាំងអ្នកដទៃនឹងឯងអញ្ចឹង ដូច្នេះគឺ ក្នុង ការដែលពុទ្ធបរិស័ទយើងពិចារណាអំពីអ្វីដែលជាសេចក្តីល្អរបស់ខ្លួនយើងហើយក៏ពិចារណាអ្វីដែលជាសេចក្តីល្អរបស់អ្នកដទៃចឹងទៅ បានយើងឃើញគុណឃើញប្រយោជន៍នៅក្នុងប្រទេសនគរយើងនឹងឯងចឹងនឹងឯងយើងកុំចិត្តទៅទៀមទាសេចក្តីល្អ100%យើងក៏វាមិនអាចល្អ100% នឹងឯងចឹងហើយយើងក៏មិនត្រូវបំភ្លេចគុណអ្នកដតីមិនត្រូវរមិលគុណមិនត្រូវមើលមិនឃើញគុណគណៈនឹងឯងយើងបាននៅរស់សពថ្ងៃបើមិនមែនមនុស្សល្អឲ្យយើងរស់ទេយើងរស់មិនបានតាំងពីបននាំឲ្យយើងកើតមកជាមនុស្សទាំងដែលមេត្តាបៃតាចិមបីបាច់មើលថែទាំងដែលអ្នកនៅជុំវិញយើងនឹងណាបើជាមនុស្សអាក្រក់គេសម្លាប់យើងចឹងទៅហើយ សម្រាប់ចោលសម្រាប់បរិភោគអីចឹងទៅហ្នឹងឯងតែគេមិនបានគិតសម្រាប់យើងបៀតបៀនយើងចឹងទៅក៏វាផ្សំនឹងបនដែលយើងបានធ្វើមកនាំឲ្យមានកុសលវិបាកហ្នឹងឯងហើយអ្នកតន្ត្រីក៏មានចិត្តបនចឹងទៅ ហើយឲ្យតែយើងខំប្រឹងរស់នៅឲ្យបានល្អកិច្ចការងារល្អចិញ្ចឹមជីវិតល្អកុំប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនឯងកុំគិតដើម្បីបៀតបៀនអ្នកដទៃនឹងយើងនឹងបានឃើញអ្វីអ្វីដែលជាសេចក្តីល្អហ្នឹងឯងយើង យើងចេះមើលយើងចេះមើលហើយមានបញ្ញាខ្លួនឯងចឹងបញ្ញាខ្លួនយើងយើងគិតមើលថាឥឡូវយើងយើងគិតថាអ្នកដតីនឹងវាអាក្រក់ណាស់ហើយយើងពោលបរោសវាចាហៅថាជេខ្មែរយើងហៅថាជេថាគេនឹងលេមួកហ្នឹងឯងយើងប្រើពាក្យស្អីស្អីតាមដែលយើងថាហ្នឹងទៅ នឹងឯងឬក៏សម្រាមអីចឹងទៅប៉ុន្តែសូម្បីតែលើមួកហ្នឹងក៏មិនមែនថាអត់ប្រយោជន៍សោះក៏អាចបានជាជីដែរហ្នឹងឯងចឹងណាសម្រាមហ្នឹងក៏អាចធ្វើជាជីអីបានដែរហ្នឹងឯងសបកផ្លែឈើអីអីផ្សេងផ្សេងអីចឹងទៅហ្នឹងឯងអាហ្នឹង បើយើងមានសុភវិនិច្ឆ័យល្អយើងមើលទៅកុំឲ្យក្រន់តែឃើញអ្វីមិនល្អបន្តិចបន្តួចអីចឹងទៅយើងនឹងនិយាយដូចថា អ្នកនឹងអាក្រក់ទាំងអស់ដើម្បីល្អតែខ្លួនយើងអីអញ្ចឹង អានឹងវាជារឿងអកតៈវាជារឿងលំអៀងអញ្ចឹងទៅទេហើយនាំឲ្យមានការ ឆ្លោះប្រកែកតោះតែងគ្នានាំឲ្យនៅក្នុង សង្គមនឹងឯងកើតទៅជា សភាពអ៊ូអាប់ទៅវិញណាមនុស្សយើងសិតតែមាន ទឹកចិត្តណាទេមនុស្សអាចខំប្រឹងធ្វើល្អបានដោយសារយើងឲ្យ ទឹកចិត្តណាឲ្យតម្លៃនៃសេចក្តីល្អណាវាអត់មាន ណាណាល្អ100%សម្បូរបែបចឹងទេទាំងយើងទាំងអ្នកតៃណាប៉ុន្តែយើង អាចនិយាយអំពីគុណសម្បត្តិសេចក្តីល្អរបស់អ្នកតៃដើម្បីអ្នកតៃមាន កម្លាំងចិត្តក្នុងការប្រព្រឹត្តល្អរឿងអីដែលយើងយកតែរឿងមិនល្អមកនិយាយហើយវាដូចជាថាអ្នកនឹងអាក្រក់ទៅទាំងអស់អញ្ចឹងនឹងឯងអានឹងគឺមកអំពីយើងចង់ល្អតែខ្លួនឯងចឹងទៅសង្កត់គេដើម្បីលើ ខ្លួនឯងអីចឹងវាមិនបានទីក្តីសុខស្ងប់ទេបើយើងពិតជាស្រឡាញ់ ភូមិស្រុកសង្គមជាតិប្រទេសនគរយើងកុំបង្កើត ភាពវឹកវរភាពអ៊ូអាប់ភាពស្មោកក្រោកខ្មៅកខ្វក់អីទៅ នៅក្នុង សង្គមជាតិនឹងដោយអំណាចនៃកាយទុច្ចរិតវៈជ័យទុច្ចរិតនិងមโนទុច្ចរិតយើង ប្រកែគិតមែនប៉ុន្តែយើងត្រូវចេះគិតឲ្យល្អបានវាទៅជាមโนកម្មល្អយើងចេះនិយាយមែនប្រកែនិយាយមែនប៉ុន្តែកុំឲ្យតែល្អតែខាងនិយាយ កុំឲ្យប្រកែទៅខាងនិយាយត្រូវនិយាយឲ្យបានល្អផងចូលក្នុងវិជ័យសុចរិតណាកុំប្រកែតែធ្វើត្រូវធ្វើល្អផងកុំក្រំតែបានកើតមកជាមនុស្សត្រូវឲ្យមានចិត្តជាមនុស្សផង អានឹងវាតល់តែអញ្ចឹងនឹងឯងចឹងអញ្ចឹងគឺកាលណាបើយើងមិនបាន គិតបៀតបៀនខ្លួនឯងមិនបានគិតបៀតបៀនអ្នកដទៃអានឹងឯងចឹងដែលជាគតិរបស់បណ្ឌិតអញ្ចឹងយើងត្រូវយល់ថា នោះយើងដែលយើងមានបំណងល្អចង់ឲ្យអ្នកដតីប្រព្រឹត្តល្អដោយមេត្តាករណាពិតប្រាកដណានឹងឯងយើងអាចរំលឹកដាស់តឿនឲ្យរឿងមិនល្អតែដោយមេត្តាចិត្តជាធម្មតាព្រោះណាយើងវាមាន ចំណុចដែលថា ដូចឪពុកម្ដាយអីចឹងទៅ មានមេត្តាចិត្តជាគ្រូបាអាចារ្យអីចឹងទៅវាមាន បំណងល្អពិតពិតគឺថាការធ្វើពាក្យសម្ដីវាចេញទៅក្នុងបំណងល្អអ្វីដែលជារឿងល្អដូចម៉ែឪចឹងហ្នឹងឯងឲ្យតែបានឃើញកូនឬក៏ចៅនឹងល្អអីតិចនឹងបង្អួតបង្អល់សប្បាយចិត្តចេញពីក្នុងមកណារំលឹករំលើករឿងល្អរបស់កូននឹងប្រាប់គេ ម្ល៉េះកូនវាមានទឹកចិត្តប្រព្រឹត្តល្អអញ្ចឹងទៅហើយអារឿងមិនល្អក៏ចេះនិយាយចេះប្រាប់បដៅស្ងាត់ស្ងាត់អីអីអញ្ចឹងទៅដើម្បីកុំឲ្យកូននឹងបាក់ទឹកចិត្តហើយកូននឹងចេះយល់ពីរឿងមិនល្អពិតពិតដោយខ្លួនឯងអញ្ចឹងទៅអានឹងរឿងទឹកចិត្តដែលបំណងដើម្បីឲ្យមនុស្សល្អនឹងឯងមិនមែនដើម្បីរស់តែគេអាក្រក់ដើម្បីលើកខ្លួនឯងថាល្អទេ នឹងឯងរឿងមេត្តាករណា ប្រទៅដើម្បីជាប្រយោជន៍ដល់សង្គមជាតិដើម្បីមានអរិយធម៌វប្បធម៌នឹងឯងសបផ្សាយទលំទលាយចឹងទៅ យើងត្រូវចេះឲ្យកម្លាំងចិត្តគ្នាជួយគ្នាដូចពាក្យខ្មែរយើងថាម្ដាយមួយជើងម្នាក់អីចឹងទៅតែមិនមែនម្ដាយមួយជើងទៅវាយគេទេណាម្ដាយជើងកិច្ចការងារដែលយើង ធ្វើជួយគ្នាចឹងទៅ នឹងឯងអ្នកណាមានសមត្ថភាពជួយអីយើងឲ្យកម្លាំងចិត្តជួយនឹងទៅណាកុំឲ្យតាមតែចំណង់របស់យើងសមត្ថភាពរបស់យើងយើងចូលចិត្តអីចង់ឲ្យគេមកគ្រប់គ្រងយើងជួយរឿងអីយើងតែម្យ៉ាងអញ្ចឹងទៅអ្នកណាដែលមិនជួយយើងសិតតែអាក្រក់ទាំងអស់ទេមិនមែនទេសេចក្តីល្អវាមានច្រើនបែបច្រើនផ្នែក រឿងខ្លះយើងអត់សមត្ថភាពផ្នែកនឹងទេប៉ុន្តែអ្នកដតីគេមានសមត្ថភាពគេធ្វើផ្នែកនឹងទៅយើង មានសមត្ថភាពផ្នែកអីយើងធ្វើផ្នែកនឹងទៅវាជួយគ្នាអញ្ចឹងក្នុងសង្គមជាតិឃើញវាមាន ច្រើនផ្នែកច្រើនក្រសួង ច្រើនស្ថាប័នទេវាមានអញ្ចឹងកិច្ចការងារហ្នឹងជ្រោមជ្រែងគ្នាទៅហ្នឹងឯងអាហ្នឹងដែលយើងមានបំណងល្អទាំងនោះយើងយើងអាច ប្រើការបានទេតើឲ្យតែយើងចេះឲ្យកម្លាំងចិត្តយើងចេះឆ្នៃអីចឹងទៅម៉ែយើងក៏មានដូចពាក្យថាអាឈើអាឈើណាវាធ្វើធ្វើកង់អាណាត្រង់ធ្វើកម្មមិនចឹងហ្នឹងឯងអាហ្នឹងគឺយើងមិនអាចថារួមមនុស្សល្អបាន100%ទេប៉ុន្តែវាមាន ចំណុចដែលយើងអាចប្រើការបានយ៉ាងហោចណាស់ អង្គុយសកត់ក្បាលកតេលទៅយើងក្រាលកតេលដើរវាលមានខ្យល់ណែអូនឯងអង្គុយណាសកត់កតេលក៏មកវាប៉ើងអាហ្នឹងយើងនិយាយថាវាអត់ដឹងអីសោះមិញមាំងមីម៉ូអីទៅប៉ុន្តែអាចឲ្យអង្គុយសកត់កតេលបានដែរអាហ្នឹងលើកជាឧទាហរណ៍ណាហ្នឹងឯងវាដូចសម្រាមដូចលាមកអីអញ្ចឹងវាអាចប្រើបានជាជីដែរតើវាមិនមែនថាអត់បានការ អីទាំងអស់ឯណា នឹងឯងដែរនៅឲ្យតែយើងចេះឲ្យទឹកចិត្តឲ្យឲ្យសេចក្តីសំខាន់ទៅបានការបណ្ណាបណ្ណាក៏បានប្រពន្ធនឹងទៅមើមអាចស្ពឹសញាតិញោមស្គាល់ដែរអាផ្កាហ្នឹងវាស្អុយអាហ្នឹងហ្នឹងឯងហើយមើមហ្នឹងគេអត់ទទួលទានទេមិនអញ្ចឹងរមាស់ណានៃហូតមកខំមើលហ្នឹងឯងប៉ុន្តែយកទៅដោះជាមួយទឹកអង្គត្រូវថ្នាំតិចមើលមើល អាហ្នឹងវាវាបានការទៅផ្នែកអញ្ចឹងទៅដែរណា ស្មៅវัวអីអីសពគ្រប់ទាំងអស់ហ្នឹងបានទៅជាឆ្នាំអីចឹងទៅដែរហ្នឹងឯងអាហ្នឹងគឺសូមពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់មានដូចថាយើង ចូលមកក្នុងសុខទិដ្ឋិនិយមផងចឹងទៅ ហើយក្នុងរឿងល្អល្អរបស់អ្នកដតីផងទៅហើយយើងនឹងបានចូលមកក្នុងសម្មាបដិបទាពុទ្ធសាសនាហ្នឹងឯងដែល យើងនឹងបានឃើញដល់សីលគុណសមាធិគុណបញ្ញាគុណឃើញដល់គុណតម្លៃនៃបត្រៃបីដកឃើញការផ្សព្វផ្សាយពធัวសពគ្រប់ទាំងអស់គូឲ្យរីករាយជ្រះថ្លាណាស់សង្ឃផ្សព្វផ្សាយទៅតាមវិទ្យុតាមអីអីហ្នឹង មិនមែនថាមិនមានខុសអីសោះទៅនោះទេប៉ុន្តែការសំដែងអីចឹងទៅថ្ងៃក្រោយលោកអាច ដឹងខុសដឹងអីចឹងទៅ មានគុណចាស់លោកធ្វើ សមាគមធម្មកថាអីអីហ្នឹងលោកអាចរួបរวมគ្នាលោកជួយ ដើម្បីនឹងសម្រួលទៅ ក្នុងធម្មកថាសំដែងពធហ្នឹងព្រឹកទៅជាប្រយោជន៍ក្នុងការថែរក្សាពុទ្ធសាសនា សំខាន់ណាស់ក្នុងការសម្ដែងពធហ្នឹងទេការថែរក្សាពុទ្ធសាសនាហ្នឹងព្រះអង្គចាត់ទុកសំខាន់ណាស់ក្នុងការប្រកាសសម្ដែងពធហ្នឹងណាប៉ុណ្ណាប៉ុន្តែតាកតងនឹងការប្រតិបត្តិខ្លួនឯងផងក្នុងការប្រកាសសម្ដែងហ្នឹងដើម្បីឲ្យមានប្រសិទ្ធភាព ទៅរកអ្នកស្ដាប់ហើយអ្នកសម្ដែងធัวហ្នឹងទៀតទៅតាមបបនិស័យផ្សេងផ្សេងគ្នាទៀតគណៈយើងក៏ចេះតែសម្គាល់ថាខ្លួនឯងហ្នឹង ល្អដោយថាចេះអភិធម្មចឹងទៅ អង្គសំដែងវិន័យមិនល្អអង្គសំដែងប្រសូតមិនល្អគឺណាគឺពធัวមានសពគ្រប់ទាំងអស់គឺណាទាំងលោកកយៈធម្មទានលោកកតរៈធម្មទាននឹងឯងអង្គខ្លះលោកសំដែងធัวណែនាំក្នុងទានក្នុងសិលផលបុណ្យចេះចោះអីចឹងទៅញាតញោមរាប់ពាន់អ្នកម៉ឺនអ្នកផ្សំគុំគ្រប់កន្លែងទៅចូលចិត្តស្ដាប់លោកទៅណាសបាយខ្លះសើចខ្លះអីចឹងទៅ នឹងឯងកុំឲ្យតែយើងចិត្តទៅចាប់អាកន្លែងតោះចិត្តកុំចិត្តទៅចាប់អាកន្លែងខុសអាកន្លែងល្អមានដែរផ្សាយផ្សំទៅនឹងឯងវាអាចមានសទ្ធាដើម្បីធ្វើជាមនុស្សល្អចឹងដែរទៅមិនតាន់បានសិលបានទៀនសិនចឹងទៅយូរយូរទៅខ្សែគប់ល្អទៅបានសិលទៅសូម្បីតែបានសិលមួយថ្ងៃស្លាប់ក៏ល្អបើជាជាងអត់នឹងឯងដូច្នេះគឺថាយើងចេះមើលចំណែកល្អទាំងបងប្អូនកូនចៅ នឹងឯងយើងមើលទៅក្នុងសូមបីតែថាសេចក្តីល្អរបស់អ្នករតីក៏យើងមើលមិនឃើញអីចឹងទៅនឹងឯងតើយើងនឹងត្រូវយល់ដឹងអំពីគុណគឺសេចក្តីល្អដែលត្រូវរតនាដែលត្រូវសមាទានកាន់យកមកក្នុងចិត្តសន្តានរបស់យើងបានយ៉ាងម៉េចទៅបើយើងមិនបានឃើញ គុណតម្លៃនៃសេចក្តីល្អដូចទានដូចសិលដូចស្ដាប់ធัวដូចភាវនាអីអីអញ្ចឹងនឹងឯងកុំឲ្យយើងចិត្តតែចង់បានល្អ100%រកមិនបានទេ យើងសប្ងៃនេះនេះនឹងឯងវាអត់មានព្រះរហន្តណាចឹងសំបីតែភរិយាស្វាមីលោកយាយលោកតាអីនឹងចឹងក៏ខ្ញុំចាំបាច់ចង់បាន ពីលោកតាឲ្យ100%នោះ ហ្នឹងហើយបើយើងចង់បានអញ្ចឹងមុខតែមួម៉ៅក្តៅក្រហាយមានពាក្យសម្ដីមិនល្អមើលងាយមើលថោកតាឯងហ្នឹងវាមិនកើតអីអញ្ចឹងទៅប្រយ័ត្នទៅលោកតាថាវិញមិនអញ្ចឹងទៅមួយតាគេទៅអឺអាហ្នឹងជុំដល់គាត់មួម៉ៅគាត់តអញ្ចឹងឯងហ្នឹងឯងហើយយើងចង់បានល្អពេកអញ្ចឹងទៅណាហ្នឹងឯងដល់អញ្ចឹងទៅមានពាក្យសម្ដី មើលងាយអីអីគាត់ចឹងទៅដែរអាត្រង់គុណគឺសេចក្តីល្អយើងមិនជួយលើកឲ្យកម្លាំងចិត្តគាត់ហើយភរិយាហ្នឹងក៏អញ្ចឹងវាចេះតែមិនល្អយ៉ាងនេះមិនល្អយ៉ាងនោះអីអីអាល្អមកសន្ធឹកទៀតចឹងទៅពោលតែវារឿងស្លោស៊ីមិនត្រូវមាត់អីចឹងទៅនឹងឯងលោះហើយវាអន់ចិត្តចឹងទៅអាឡែងល្អមកសន្ធឹកដែរមិនក៏មិនសរសើរហើយបើត្រូវមាត់អីមិនទេក៏មិនប្រាប់មកនឹងឯងឆ្លោខ្លួនឯងឲ្យប្រពន្ធមើលម្ដងមើលភ្លក់មើលណា ណាអញវាចូលចិត្តចេះគឺថាវាមិនចូលចិត្តផ្អែមកុំឲ្យដាក់ស្ករអីចឹងទេហោអញ្ចឹងណានឹងឯងរឿងយើងនិយាយគ្នាបានឲ្យទឹកចិត្តគ្នាបានអញ្ចឹងទេតើមនុស្សគឺថាមិនមិនងាយមាននរណាមកចូលចិត្តពាក្យបន្ទោសទេនឹងឯងទៅអញ្ចឹងយើងកុំសូវចូលចិត្តបន្ទោសអ្នកដទៃអានឹងរឿងទូទៅណា ប៉ុន្តែចូលចិត្តលើកទឹកចិត្តអញ្ចឹងសេចក្តីល្អរបស់គេមានដែរយើងឲ្យកម្លាំងចិត្តទៅមនុស្សនឹងមានកម្លាំងចិត្តធ្វើសេចក្តីល្អហ្នឹងទេនឹងឯងហើយរឿងមិនល្អគង់តែបានដឹងទេព្រោះយើងមិននិយាយចំចំក៏ដោយមានពធัวណែនាំប្រាប់ហើយមិនកុសលាធម្មាមិចអកុសលាធម្មានឹងអញ្ចឹងទៅ ដូច្នេះក៏សូមឲ្យតែពុទ្ធបរិស័ទយើងមានមេត្តាចិត្តប្រព្រឹត្តទៅឲ្យច្រើនច្រើនឲ្យតែពិតថាមាន មេត្តាចិត្តបំណងល្អដើម្បីឲ្យអ្នកដតីបានសេចក្តីសុខយើងនឹងប្រព្រឹត្តទៅបានល្អហើយជាពិសេសគឺថា យើងចេះសម្លឹងមើលទោសកំហុសរបស់យើងក៏ណាអត្តនោវៈអវេខាយៈកតានិអកតានិច្ចៈ គឺណាមនុស្សយើងដូចច្រើន ចេះសម្លឹងទៅកំហុសអ្នកដទៃប៉ុន្តែអត់ចេះមើលកំហុសខ្លួនឯងអត់ចេះមើលការខ្វះខាតខ្លួនឯងបើយើងចេះមើលការខ្វះខាតខ្លួនឯងក្រំតែយើងបានដឹងថាយើងនៅមានរាគៈទោសៈមោហៈតែប៉ុណ្ណឹងយើង ស្លូតចុះមកបាត់ហើយអត់មានចេះតែប្រព្រឹត្តការបៀតបៀនអ្នកដតីដោយកាយដោយវាចាដោយចិត្តទេតែពីព្រោះសំបីតែយើងក៏នៅមានខុសហើយយើងក្រំបើអីមើលមើលបើយើងក្រំបើ ឲ្យទៅជាព្រះអរហន្តទៅអស់កិលេសទៅនឹងឯងវាយើងអាចធ្វើបានដូច្នេះវាគ្រាន់តែថាអ្នកដតីវាមានកិលេសជាងយើងអញ្ចឹងទៅប្រព្រឹត្តអ្វីមិនគួរកប់បីតែយើងត្រូវដឹងថារឿងមិនគួរកប់បីរឿងបាបអកុសលហ្នឹងមកពីលោភៈទោសៈមោហៈទេតើជា អកុសលមូលហើយមាននរណាទៅធ្វើអកុសលមូលធ្វើកិលេសធ្វើសេចក្តីសៅមងហ្នឹងឲ្យខ្លួនឯងវាជាទោសរបស់វត្តដាក់ទេតើ យើងមើលមើលណាណាដែលអាក្រក់បណ្ណាបណ្ណៃហ្នឹងក្នុងលទ្ធិសាសនាដតីណាណាក៏ដោយមេចៅពិភពលោកក៏ដោយដកតែលោភៈទោសៈមោហៈចេញមានអីអាក្រក់ទៀតហើយយើងគិតចាប់ណាណាមកដាក់នឹងកំហុសហ្នឹងចាប់កំហុសហ្នឹងទៅដាក់ណាណាបើវាជាកិលេសវត្តដាក់អាហ្នឹងមកពីយើងមើលមិនឃើញកិលេសវត្តដាក់ហ្នឹងទេចឹងណាបានយើងវាទៅជា ចាប់យកនៅនេះនៅនោះអីមកទៅជាកនុំគុំស្អប់ប្រមាថមើងងាយអីអីចឹងទៅនឹងឯងគឺកិលេសក្នុងចិត្តយើងនឹងទេវាសាងបុគ្គលឲ្យយើងស្រឡាញ់សាងបុគ្គលឲ្យយើងស្អប់នឹងឯងប៉ុន្តែក្នុងមួយអង្គមួយអង្គម្នាក់ម្នាក់ក្រៅពីកិលេសសវត្តដាក់នាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកកខំមាននរណាទៀតនរណានរណានោះគ្រាន់តែសន្និមត់ទៅតែប៉ុណ្ណឹងទេតើដូច្នេះវាជាកិលេសសវត្តដាក់ទេនេះរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងឯង ហើយកិលេសហ្នឹងវាអាចអស់ទៅបានណាដោយព្រះអង្គលីមេលអញ្ចឹងដល់អស់លោភៈទុសៈមោហៈទៅព្រះអង្គលីមេលល្អសឹងអីហ្នឹងជាព្រះអរហន្តហ្នឹងនឹងឯងអញ្ចឹងបានថារឿងអកុសលកម្មវានៅលើអកុសលមូលអញ្ចឹងទៅបានយើងស្លូតដែរនឹងឯងមិនប្រព្រឹត្តទៅដោយការប្រមាថមើលងាយមើលថោកអ្នកណាអ្នកណាទេនឹងឯងយើងកាន់យកបញ្ញត្តិមកជាអារម្មណ៍ហើយក៏យើងមានមេត្តាករណា បានយល់ដឹងថាគ្រប់គ្នាជាអ្នកមានទោសនៅក្នុងវត្តដាក់នឹងណាគឺជាអ្នករួងគ្រោះតែប៉ុណ្្នឹងទេទាំងនឹងឯងពីព្រោះវាអត់មាននរណាបង្កើតកិលេសបង្កើតទុកទោសនឹងឲ្យខ្លួនឯងទេ វាជាវត្តដាក់អញ្ចឹងយើងសម្គាល់ថា ជាអ្នករួងគ្រោះនឹងអញ្ចឹងរួចទៅយើងក៏ចាប់ផ្ដើម អប់រំទូលមាន ខ្លួននឹងហើយសំខាន់ណាស់ក្នុងការទូលមានខ្លួនឯងនឹង រឿងអីដែលយើងដូចថាមានការរិះគន់ខ្នំខ្នាញ់សង្កត់សង្កិនទៅតែរឿងអ្នករតីមិនល្អអាត្រង់យើងមិនល្អដែរមិនក៏យើងមើលមិនឃើញមិនក៏យើងមិនរង្គៀសអាហ្នឹងឯងមើលមើលយើងមើលមើលណាអ្នកដែលរំលឹករំលើករឿងមិនល្អរបស់អ្នករតីហ្នឹងសួរតែខ្លួនឯងអស់រាគៈទុសៈមោហៈហើយនៅតែហ្នឹងឯងមើលពិនិត្យមើលចាំតែមើលមើលទាំង រួចទៅបានយើងយល់ថារឿងកិលេសនិងទេតាដែលនាំឲ្យប្រព្រឹត្តនៅអកុសលកម្មវត្តសង្សាររហូតមកមាននរណាមិនធ្លាប់ធ្វើអកុសលកម្មរឿងអីរឿងអីព្រោះវាជាទោសនៃវត្តដាក់នឹងឯងហើយម្នាក់ម្នាក់រួមសេចក្តីទុកជាផលវិបាកនៅក្នុងវត្តដាក់នឹងក្រៃលែងណាស់អត់មាននរណាមួយស្ទើទេអត់មាននរណាមួយមិនតាន់មានសេចក្តីទុកគ្រប់គ្រាន់ទេទឹកភ្នែកយំសន្សំទៅច្រើនជាងទឹកមហាសមុទ្រទៅទៀត នឹងឯងដូច្នេះយើងមិនចាំបាច់បន្ថែមសេចក្តីទុកឲ្យនរណានរណាទៀតទេ មានតែយើងគ្រប់គ្រងព្រះធម្មរតនៈនេះដើម្បីឲ្យបានទៅជាបដិបត្តិសធម្មបដិស្ថាន ជាពោធិបកយធัวគ្រប់ព្រះអង្គគ្រប់គ្នាទៅ ទៅអាចកម្ចាត់បងនៅរាគៈទុសៈមោហៈនឹងបើអ្នកឈឺផ្លូវកាយមិនក៏យើងចេះអាណិតគ្នានឹងឯងរោគនេះរោគនោះពេញភូមិពេញស្រុកហើយយើង ណាណែនាំគ្នាដើម្បីឲ្យជួយដូចជាថាលោកគ្រូនឹងដូចមិនសូវលឺជួយមន្ទីរពេទ្យគុណធៈបុផាអីអីជួយគ្រាន់តែថាវាមិនប្រកាសលេចធ្លោថាអូខ្លួនឯងនឹង10000ដុល្លារអីទៅជួយអញ្ចឹងចេះជួយម្យ៉ាងតាមផ្លូវពធัวដើម្បីឲ្យញាតញោមមានមេត្តាករណាចេះជួយចេះសង្គ្រោះហើយ រួមទៅនៅក្នុងវិធីបន់ការប្រាក់រាល់ឆ្នាំនៅវត្តសពើមាសអីអីទាំងអស់ហ្នឹងជួយទៅតាមហ្នឹងក៏ប៉ុន្តែមនុស្សយើងវាមានកលែងដែលត្រូវជួយហ្នឹងវាមិនមែនមានតែមួយមុខហ្នឹងឯណាទេតាមសមត្ថភាពចឹងទៅហ្នឹងឯងអ្នកដែលគាត់មានថវិកាច្រើនច្រើនហើយនឹងសម្បត្តិប្រទេសនគរកកបាតក្រហមអីអីហ្នឹងជួយសិតទៅរាប់ម៉ឺនរាប់លានដុល្លារចឹងទៅប៉ុន្តែ ក្នុងមនុស្សម្នាក់ម្នាក់ហ្នឹងមិនមែនត្រូវជួយតែពីរឿងឲ្យរស់ហ្នឹងទេណាគឺសំខាន់គឺសម្បត្តិអវាទណានឹងឯងគឺត្រូវជួយដល់សតិសម្បជញ្ញៈព្រោះមនុស្សយើងវាមិនមានតែរោគផ្លូវកាយទេវាមានរោគផ្លូវចិត្តផងទាំងដូច្នេះបើយើងចេះអាណិត មនុស្សដែលកើតរោគផ្លូវកាយក៏យើងត្រូវចេះអាណិតមនុស្សដែលកើតរោគផ្លូវចិត្ត រោគដែរតើនឹងគ្រាន់តែរោគផ្លូវចិត្តហេតុអីដល់តែរោគផ្លូវចិត្តយើងបែរទៅជាស្អប់គ្នាណាហើយដល់រោគផ្លូវកាយយើងអាណិត តាមពិតត្រូវអាណិតរោគផ្លូវចិត្តនឹងជាងរោគផ្លូវកាយទៅទៀតនឹងឯងទាំងដូច្នេះដើម្បីយើង ជួយរោគផ្លូវចិត្តនឹងយើងគ្រប់គ្រងពុទ្ធសាសនានេះឯងគណាជាកម្លាំងដើម្បីព្រះសទ្ធំនឹងតាំងនៅបត្រៃបីដកនេះគុណចាកសាងបត្រៃបីដកគណាចិត្ត100ជាប់ ដែលគុណចាស់មានញាតិញោមអីជួយចឹងចឹងទៅនឹងគូជាការជួយសម្បើមណាស់ណាយើងមើលអត់ឃើញគុណអាច និន្ទាខ្នន់ខ្នាញ់តេះដៀលអីចឹងទៅណាដែលយើងគិតថាឥតប្រយោជន៍នៅ ក្នុងរឿងបត្រៃបីដកហ្នឹងអីអីអញ្ចឹងអាហ្នឹងវាជារឿងលំអៀងរឿងអកតៈរបស់យើងទេយើងត្រូវ យល់ដឹងថាសង្គមជាតិនឹងវាត្រូវមានការជួយ ទាំងអមិសទានទាំងអភ័យទានទាំងធម្មទានដូចជាកូនប្រុសស្រីអីចឹងមិនមេត្តាបិតាគ្រាន់តែចិញ្ចឹមអីរស់ទេណាសម្បត្តិអវាទកាត់ថ្លៃមិនបានណាម៉ែឪត្រូវទូមានព្រៀនប្រដៅសម្បើមណាស់ណាដើម្បីឲ្យបានកូននឹងជាមនុស្សល្អចឹងយើងត្រូវជ្រាបដឹងថាធម្មទានឈ្នះអស់ទានទាំងពួងចឹងទៅ ហ្នឹងឯងដែលព្រះពុទ្ធអង្គទ្រង់សម្ដែងមកហើយយើងរឹងប្រែងដើម្បីនឹងដាស់តឿនខ្លួនឯងចឹងទៅចឹងហើយព្រះអង្គទ្រង់លើកំពីភិក្ខុនាងកលៈណាគេថាភិក្ខុនឹងកលនាងកលៈភិក្ខុហ្នឹងនាងកលៈថេរៈហ្នឹងលោក ជាអ្នកក្រទេទៅស៊ីឈ្នួលភួស្រែអីគេចឹងទៅនឹងឯង មាននៅដង្កល់មួយទៀតដល់ទៅពេលក្រោយមកក៏បានជួបជាមួយអ្នកបួសចឹងទៅក៏នឹកឃើញបួសចឹងទៅអត់មានចម្ពាក់តាក់ដិនអីទេប៉ុន្តែបួសហ្នឹងមិនមែនដោយសទ្ធាអីខ្លាំងក្លានាំមុខទេគ្រាន់តែឧបនិស្ស័យដែលមានមកទៅឲ្យលោកនឹកឃើញមកបួសនឹងឯងចឹងអ្នកដែលមិនបាននឹកឃើញមកបួសវានឹកឃើញទៅ លួចប្លន់បោកប្រាស់អីគេចឹងទៅវានៅក្នុងរឿងអាក្រក់ផ្លូវមិនល្អទៅតែនេះទោះជាថាលោកមកបួសនឹងនឹកឃើញថាបានឆាន់ស្រួលចង្ហាន់សិតតែប៉និតប៉និតអត់បាក់ធ្វើការអីជួរស់អីចឹងផងដល់បួសទៅដើម្បីឆាន់នឹងដល់បួសទៅ អបសប់ទៅចង់សឹកពីព្រោះមិនមានសទ្ធានាំមុខទេអញ្ចឹងហ្នឹងឯងដល់ទៅលោកដើរទៅអាកន្លែងសម្ពុទ្ធ ខោអាវលោកដែលប្រឡាក់ទឹកស្រែក្រហមបត្រែ ហើយនឹងនឹងកលហ្នឹងដែលពាក់នឹងនឹងកលកម្ពូតព្រៃអត់មានណាយកទៅណាទេលោក ដាស់តឿនខ្លួនឯងមិនចង់មកឆ្លៀកអាខោអាវហ្នឹងវិញចង់ទៅធ្វើការហត់នឿយនឹងចឹងទៅបាននៅបួសរក្សាសិលប្រព្រឹត្តព្រះមច្ចរិយធម៌ហើយមិនព្រមទៀតហ្នឹង លោកដាស់ទឿនរឿយរឿយចឹងទៅលោកមានកម្លាំងចិត្តនៅក្នុងភ្នោះទៀតចេះឃើញសេចក្តី ល្អមិនមែនគ្រាន់តែបួសដើម្បីឆាន់ទេបើបួសទៅត្រូវប្រព្រឹត្តតាមធម៌តាមវិន័យក៏បានសេចក្តីល្អដែរអបសពទៀតទៅរកគ្រូអាចារ្យនឹងទៀតហ่ะគ្រូអាចារ្យគឺនឹងកល់ហើយនឹងអាសម្លៀកបំពាក់ត្រាំទឹកស្រែខ្មៅបត្រែនឹងក្រហមបត្រែនឹងណានឹងឯងនឹងអាចារ្យរំលឹកដាស់តឿនលោករហូតដល់ទៅប្រមាណដងទៅ លោកសម្រេចព្រះរហ័តទៅទៅដោយការរំលឹកដាស់តឿនខ្លួនឯងហ្នឹងដល់អញ្ចឹងទៅមានវិខសៈព្រមចារីថាម៉េចណាលោកឈប់មុនទៅរੂអាចារ្យទៀតហើយលោកនិយាយរៀងចំអន់ខ្លះអីខ្លះអញ្ចឹងណាអាចារ្យគឺដងអង្គលហើយនឹងសម្លៀកបំពាក់ហ្នឹងហើយលោកក៏ឆ្លើយថាកិច្ចដែលជាប់ជំពាក់នឹងអាចារ្យហ្នឹងមិនមានដល់ខ្ញុំណាទៀតទេដូច្នេះទៅក៏បានទទួលព្រះរាមាវិភាថាលោកពលអួតព្រះរហັດ តែព្រះអង្គធានាថាអត់ទេអត់មែនអួតទេ កូនតថាគតនឹងគឺមិនមាន ការចម្ពាក់តេតិនជាមួយនឹងរបស់ក្នុងលោកនឹងទៀតហើយព្រះអង្គធានាទេហើយបានព្រះអង្គសម្ដែងពធัวមកព្រះអង្គត្រាស់ថាអត្តនាចោតយត្តានังបដិមង្សេតមត្តនាសោអត្តកុតតោសតិមា សុខੰភិក្ខុវិហេហិសិគឺ បុគ្គលដែលចេះរំលឹកដាស់តឿនខ្លួនឯងណាអត្តនាចោតយត្តាណੰងណាចោតខ្លួនឯងពិចារណាខ្លួនឯងបដិមង្សេតមត្តនាហ្នឹងគឺថាមានការរំលឹកដាស់តឿនហ្នឹងហ្នឹងឯងព្រះអង្គទ្រង់សម្ដែងអញ្ចឹងហើយអង្គត្រាស់ថាភិក្ខុហ្នឹងឯងភិក្ខុនោះណាសោហើយមានភិក្ខុនៅខាងក្រោយនោះសោ ណាអត្តគុតោសតិមាសុខੰភិក្ខុវិហេហិសិភិក្ខុនោះដែលមានណាការគ្រប់គ្រងខ្លួនឯងដោយស្មារតីគេណាអត្តគុតោប្រែមកថាគ្រប់គ្រងខ្លួនសតិមាប្រែថាមានស្មារតីភិក្ខុនោះមានស្មារតីគ្រប់គ្រងខ្លួនឯងសុខੰវិហេហិសិគឺរមែងនៅដោយសេចក្តីសុខនឹងឯង បានព្រះអង្គបន្តមកគាថាទៀតថាអត្តាហេអត្តណោនេថោអត្តាហេអត្តណោកតិណាមានខ្លួនឯងជាទីពឹង មានខ្លួនឯងជាកតិណាជាដំណើរជាទីរលឹកខ្លួនឯងនឹងឯងហើយបានព្រះអង្គរំលឹកដាស់តឿនដល់តាស្មាសញ្ញមៈអត្តានังអសង្ផតត្រាំងវៈវានិជោគឺថាព្រោះហេតុនោះ សញ្ញមៈអត្តានੰគឺត្រូវតែស្ងួនគ្រងរក្សាខ្លួននឹងឯងឲ្យដូចជានាយពាណិជ្ជដែលគ្រប់គ្រងស្ងួនរក្សានៅសេះល្អអសង្ផត់ត្រាំងវគ្គណាគឺថាដូចជាសេះដែលមានសេចក្តីចម្រើន សេះនឹងចេះសេះនឹងបើលំងលមោកស្ដី ថាឲ្យអត់ទេញតេះហ្មងទៀត កណាហើយបើថាឲ្យចំណៃល្អងូតទឹកល្អចេះនិយាយល្អចេះស្ដាប់ពាក្យល្អទៀតទេទៀតចេះស្ដាប់តើសត្វទេឆាមចេះស្ដាប់ហ្នឹងឯងសំបីតែឆ្កែឆ្មាហ្នឹងក៏ចេះស្ដាប់ណាចេះមើលមុខទៀតណាអាមុខម្ចាស់អត់ស្រួលខ្លួនណាក្តោបលឹកជាណាដាក់កតុយធ្វើញော့ញော့ដើរគេចចេញមើលចេះមើលមុខម្ចាស់ដឹងមុខម្ចាស់កាចទៀតហ្នឹងឯង ចេះដឹងយាដៃយាជើងអីហ្នឹងគ្នាខ្លាចអីបើថាមកល្អជាមួយស្រួលជាមួយខ្នាក់ខ្នក់លិតដៃលិតជើងចេះបលែងអីចឹងទៅអាហ្នឹងគ្រាន់តែលើកពី ពីរឿងសัพท์ធម្មតាផងអានេះអសង្ផិតត្រាំងវៈចឹងគឺសេះដែលមានទីក្តីចម្រើនសេះអាចិន័យចេះងូតទឹកឲ្យឲ្យចំណីអាហារល្អរៀបចំល្អ ហើយចេះនិយាយល្អណាមិនតែអតេសមួយទេទេអតេសដែលដែលដាក់តតតគ្នា500អតេសក៏ទាញរួចដែរនេះពេលនេះណាដែលមានសេះសេះសេះគេមានកម្លាំងខ្លាំងណាមិនសេះយើងខ្លាំងធម្មតាទេណាខ្លាំងជាងសេះយើង10ដង100ដងអញ្ចឹងទៅណាមៀតក៏ធំប៉ុន្តែកម្លាំងខ្លាំងទៅអញ្ចឹងនឹងឯងហើយនេះពេលនេះបានសេះអញ្ចឹងណា ហើយស្ងួនក្រងរសាសេះហ្នឹងគឺមានសេចក្តីចម្រើន ក្នុង មុខរបររត់ទទួលទាននឹងឯងដោយសារពឹងកម្លាំងសេះហ្នឹងហើយព្រះអង្គលើករឿងហ្នឹងមកជាការប្រៀបធៀបដើម្បីថា យើងចេះស្ងួនក្រងរក្សាថែរក្សាចិត្តរបស់យើងហ្នឹងចិត្តនេះណាដែលបានគ្រប់គ្រងស្ងួនក្រងរក្សាល្អទៅហ្នឹងណា នឹងមានពលឺភ្លឺស្វាងនឹងឯងអាចមានជ័យជំនះលើកិលេសមានឹងបានទាំងមានសន្ទុះទៅកាន់ព្រះនិព្វានដែលជាបរមសុខរួចផុតចាកទុកទាំងពួងបានទាំងសូមអនុមោទនា